ហេឡូប្រិមិត្តអឺ VKC TV ទាំងអស់ជាទីគោរពនិងជាទីរាប់អានស្វាគមន៍មកកាន់ការផ្សាយរបស់ខ្ញុំសម្ដេចដេជលុកបាទស្វាគមន៍សុខសប្បាយបងប្អូនទាំងអស់គ្នាណា បងប្អូនខ្លះឮតែឮតែសម្ដេចដែលជួឡុងចេះតែបារម្ភចេះតែមិនសប្បាយចិត្តបងប្អូនស្ដាប់សម្លេងខ្ញុំបានទេណាបាទខ្ញុំសូមគិរវកិច្ចចំពោះបងប្អូនទាំងអស់គ្នាណាគ្រប់គ្នាទាំងអស់ទាំងចូលមុនចូលក្រោយណាសូមគិរវកិច្ចបងប្អូន ខ្ញុំមិនបានហៅឈ្មោះទេទេណាដែលបងប្អូនសរសេរមកហាយសុខសប្បាយអីហ្នឹងគឺថាសូមសួរសុខទុក្ខទាំងអស់គ្នាតែម្ដងបាទកុំឲ្យអឺអញ្ញាញ៉ៃច្រើនព្រោះតាមឡានទៀតណាបាទមានគេនិយាយថាណែខ្ញុំ តែអ្នករកស៊ីបើកឡានឈ្នួលបាទបើកឡានឈ្នួលបើកឡានឈ្នួលហ្នឹងមានន័យថាមិនមិនមែនតាក់ស៊ីណាមិនតាក់ស៊ីទេគេថាខ្ញុំអ្នកបើកឡានឲ្យក្រុមហ៊ុនអីចឹងតាមពិតខ្ញុំមិនមែនអ្នកបើកឡានទេខ្ញុំអ្នកណែយាមឃ្លាំងបាទសម្ដេចអឺដេកចូលយ៉ត អគ្គបណ្ឌិតយាមយាមឃ្លាំងបាទអគ្គបណ្ឌិតយាមឃ្លាំងបាទបាទហើយថ្ងៃមុនថ្ងៃមុនហ្នឹងគេបានផ្ដល់ពានរង្វាន់ខ្សែក្រវ៉ាត់យាមឃ្លាំងឲ្យមួយ បាទបងប្អូនបានឃើញខ្ញុំថតនោះខ្សែក្រវ៉ាត់យាមឃ្លាំងបាទខ្សែក្រវ៉ាត់យាមឃ្លាំងបាទមិនងាយទេប្រចាំឆ្នាំ2021 កាលមុននោះគេឲ្យខ្សែក្រវ៉ាត់ឆ្នាំ2019ខ្សែក្រវ៉ាត់មួយមានខ្សែក្រវ៉ាត់មួយយាមឃ្លាំងឆ្នាំ2020បានខ្សែកមួយបងប្អូនបានដឹងខ្សែកខ្ញុំបោះខ្សែកមួយ2020ខ្សែកមួយខ្សែកយាមឃ្លាំងបាទឆ្នាំ2000 2021បានខ្សែក្រវ៉ាត់មួយទៀតខ្សែក្រវ៉ាត់យាមឃ្លាំងបាទឆ្នាំ2022អត់ទាន់ដឹងទេបាទអត់ទាន់ដឹងទេអត់ទាន់ដឹងថាបានអីទេព្រោះតែមិនចូលបានមួយខែមិនទាន់បានមួយខែផងចាំបាទបាទបងប្អូនជាវាសុខទាំងអស់គ្នាណាទាំងអស់គ្នាស្វាគមន៍មកកាន់ការផ្សាយរបស់សម្ដេចតេជោលុង បាទអឺជជែកលេងជាមួយបងប្អូនពីរឿងប្រព័ន្ធសង្គមបន្តិចទេណាបាទហើយក៏ឆ្លៀតក៏ឆ្លៀតឱកាសអឺណែផ្ទាត់ព្រះសុទ្ធសម្ដេចតេជោកុយបន្តិចផងដែរបាទអត់ភ្លេចទេតេជោកុយទោះជា និយាយរឿងអីផ្សេងប្រធានបទផ្សេងក៏ដោយគឺថាគឺដៃជោកុយត្រូវបានយកមកធ្វើជាឧបមាឧបម័យនៅក្នុងការផ្សាយហើយអឺលោកពូមិនដឹងបងមិនដឹងបងកលកលកលដូងបងកលដូងកលដូងអញ្ចឹងហ៎ឈ្មោះកលដូងអញ្ចឹងហ៎កលដូងអញ្ចឹងណា ខ្ញុំអានអត់សូវចេះអង្គអត់ចេះសូវចេះអសរឡាតាំងណាបងគល់ដូងហ៎ហៅបងមិនដឹងពូមិនដឹងឯងសូមអភ័យទោសណាព្រោះអត់ឃើញមុខបាទបងក៏ដោយពូក៏ដោយសូមសម្ដែងការគោរពហើយ share ឲ្យម៉ាក់ហឺនផងបាទម៉ាក់ហឺនអឺអ្នកស្រីធីតាភូហើយនឹងអឺភាសាពួក CPP ហៅម៉ែក្មេកូនភាសាហ្នឹងគេហៅកភីកភូ បាទខ្ញុំនិយាយឲ្យខ្លីកុំយើងហៅម៉ែក្មៃកូនភាសាវាវែងពេកហៅយាយភីយាយភូណាយាយភីយាយភូបានដាក់ឈ្មោះឲ្យមកហឺនថាអាពីលចុងភូមិបាទផ្ញើឲ្យលោកអាពីលចុងភូមិស្ដាប់ផងណាលោកអាពីលចុងភូមិមកហឺនណាញ៉ាឲ្យវាស្ដាប់ផងអូគាត់ស្ដាប់ផងច្រឡំវាច្រឡំវាអើយវាវាចាស់ហើយច្រឡំតាហៅគាត់វា បាទហ្នឹងហើយច្រឡំរហូតខ្ញុំមិនដឹងមិនចង់ហៅលោកពូមកអ៊ំអ៊ំមកហឺនអឺចង់ហៅគាត់អ៊ំប៉ុន្តែអាមាត់ចង្រៃហ្នឹងវាចេះតែប្រទៀងទៅវាទៅទៅអានេះអានោះហ្នឹងគឺមិនយើងមិនដឹងថាម៉េចដែរណាអានឹងអានឹង តាមមកហើននេះក៏ប្រកែប្រកាន់នេះវាថាមិនម៉ាបន្ទោសមាត់ខ្ញុំទៅព្រោះអីជួនណាមាត់ខ្ញុំវាប្រទៀងទៅរកពាកអញ្ចឹងអញ្ចឹងណាណាហ្នឹងហើយអឺរឿងចេះរឿងបណ្ដាញ Facebook ជាបណ្ឌិតបលៅកមួយចំនួនក៏ដូចជាបណ្ឌិត មិនពាក់បល័យកប៉ុន្តែប្រហែលប្រហែលប្រហែលប្រហែលពាក់បល័យកក៏មិនដឹងអីមិនដឹងអានឹងយើងអត់ទាន់ដឹងឬក៏អឺបណ្ឌិតវិភាគនយោបាយវិភាគដោបាយដោយហ៊ុនសែនថាអីយ៉ាងណាយ៉ាងនេះយើងអត់ដឹងណាព្រោះអ្នកវិភាគដោបាយហ៊ុនសែនច្រើនប៉ុន្តែអ្នកវិភាគដោបាយសម្រាប់តែអ្នកបំរើហ៊ុនសែនណា អានឹងនិយាយគ្នាហើយសម្រាប់តែអ្នកបម្រើហ៊ុនសែនគេហៅពួកអ្នកវិភាគដោបាយប៉ុន្តែសម្រាប់សម្រាប់ណែអ្នក live Facebook ដោយដែលចូលឡងដោយទូទួលអ្នកសិកាមិនមែនក្រុមអ្នកវិភាគដោបាយទេនេះនិយាយគ្នាហើយណាវើយមួយ CPP ហ្នឹងមែនវិភាគទេអានេះដំពងហ្មងមែនវិភាគទេ ណាពួកយើងមិនមែនអ្នកវិភាគឡែឡែឡែឡែទេអត់ទេមិនតែតែស្គរស្គរទេឆ្លើយតបទៅណែអាពីលដើមភូមិផៃវណៈបន្តិចចុះព្រោះមកហើនអាពីលចុងភូមិហើយអភ័យវណៈនឹងអាពីលដើមភូមិណាអឺខ្ញុំឃើញ ការផ្សាយមួយរបស់អភ័យវណ្ណៈណែអភ័យវណ្ណៈវាវាខឹងរឿងកម្មកធ្វើកោតកម្មនៅនាការហើយវាធ្វើការចោតប្រកាន់ច្រើនណាទៅលើបងប្អូនកោតករ នៅនឹងមុខនាការហ្នឹងបាត់វាតាំងពីដំបូងអត់ឃើញវាផ្សាយទេដល់ពេលវាចាប់ផ្ដើមផ្សាយវាចាប់ផ្ដើមជេរកោតកោវាចាប់ផ្ដើមប្រើភាសាឲ្យគម្រាមកំហែងឲ្យសមត្ថកិច្ចចាប់កោតកោសម្រាប់ដាក់គុកអីណាថាមាន មានអ្នកណាជាអ្នកនៅពីក្រោយខ្នងបាទគេថាមានអ្នកណានៅពីក្រោយខ្នងនៅអីចឹងអានឹងវាចេះតែថាវាចេះតែលៀបពណ៌ទៅនិយាយរួមបាទខ្ញុំអ្វីដែលខ្ញុំចង់ឆ្លើយតបនឹងគាត់តែចាំប៉ុណ្ណេះថាបើវាក្លាហានឲ្យវាប្រឹងចេញមុខនិយាយទៅឲ្យវាចេញមុខនិយាយ អឺប្រកាសឲ្យគេចាប់កម្មករកោតកដែលគ្រាន់តែធ្វើបាតកម្មដោយសន្តិវិធីក្នុងការស្វែងរកដំណោះស្រាយក្នុងជីវភាពការងារប្រចាំថ្ងៃហ្នឹងឲ្យវាអួតអាណាខ្លាំងឲ្យវាអួតហើយថតមុខវាទុកចំណាំមុខវាទុកឲ្យអាពួកអាជើងខ្លាំងទាំងអស់ណាក៏ដោយនៅក្នុង CPP ហ្នឹងថតមុខវាទុកទៅ ហើយយកសម្លេងវាຕົកព្រោះអានឹងយើងធ្វើជាតិន្នន័យសង្គមណាយើងស្រង់ឈ្មោះវាដើម្បីយកមកຕົកធ្វើជាតិន្នន័យសង្គមអាណាខ្លះណែពាក់ស្បែកខ្លាពេលដែលពេលដែលហ៊ុនសែននៅនៅកណ្ណាចអាណាខ្លះពាក់ស្បែកខ្លាពេលដែលហ៊ុនសែននៅកណ្ណាអំណាចហើយវាប្រើប្រាស់អំណាចហ៊ុនសែន ដើម្បីប្រមាថការពៀនទៅដល់ប្រជាពលរដ្ឋនិងអ្នកតែបើវាប្រតិកម្មទៅមនុស្សអាក្រក់ខ្ញុំគាំទ្រខ្ញុំសរសើរវាខ្ញុំសរសើរវាបើវាគាំទ្រទៅមនុស្សដែលអាក្រក់ឧបមាថាធ្វើកុបកម្មបំផ្លាញសម្បត្តិឯកជននិងសម្បត្តិជាតិដោយធ្វើ ណែកូតណែកុបកម្មបែបហិង្សាណាធ្វើកុបកម្មបែបហិង្សាណាមួយបើវាប្រតិកម្មទៅរឿងដូច្នោះខ្ញុំគ្រប់គ្រងវាខ្ញុំក៏អត់គ្រប់គ្រងអំពើហិង្សាធ្វើកុបកម្មណាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍ មហាជននិងផលប្រយោជន៍ជាតិដែរអានឹងខ្ញុំឯកភាពទៅលើសម្ដីរបស់វាដែលវាបញ្ជាឬជាប្រើភាសាការទូតវាថាស្នើសុំឲ្យសមត្ថកិច្ចចាប់តែបើភាសាដែលយើងងាយស្រួលស្ដាប់អានេះគឺថាបញ្ជាឲ្យសមត្ថកិច្ចនិងតុលាការនឹងចាប់ទៅដល់កោតកោដោយសន្តិវិធី ណាបងប្អូនណានឹងគឺចឹងចឹងអាសត្វប្រមាត់ប្រមងមួយនេះបងប្អូនអាសត្វប្រមាត់ប្រមងមួយនេះបងប្អូនយកសម្លេងវាຕົកទៅវាគ្មានទៅស្អីទេឲ្យវានិយាយទៅតនវាមានឱកាសនិយាយតនវាមានប្រវេនិយាយប្រវេនិយាយឲ្យវាប្រឹងនិយាយសិនទៅម៉ែឲ្យវាប្រឹងនិយាយសិនទៅវាកាន់តែខ្លាំងកាន់តែល្អ កាន់តែខ្លាំងកាន់តែល្អហើយហើយទុកវាមកដុំចាំថ្ងៃណាមួយចាំជំរះបញ្ជីជាមួយវាចាំថ្ងៃណាមួយចាំជំរះបញ្ជីជាមួយវាមែនអត់បងប្អូនណាហើយវាខ្លាំងវាមិនដែលខ្លាំងដល់ចៅវាទេជឿខ្ញុំម៉ាត់ទៅវាមិនដែលខ្លាំងដល់ចៅវាទេ ហើយវាមិនណែរត់ផុតផែនដីនឹងទេជឿខ្ញុំមកទៅណាធ្វើម៉េចយកតែសម្លេងវាຕົកទៅសកម្មភាពរបស់វាទៅធ្វើរបស់វាយកសម្លេងវាຕົកយកសកម្មភាពវាຕົកថតຕົកឲ្យអស់អាពួកអស់ហ្នឹងຕົកមកដុំຕົកឲ្យមកដុំអាណាខ្លាំងហើយចេញមុខតាមសង្គមហ៎យកថតឲ្យຕົកមកដុំយកមុខឲ្យຕົកមកដុំ ស្រួលហ៎អត់ពិបាកទេបងប្អូនអត់ពិបាកហើយអត់ច្រឡំទេថ្ងៃក្រោយថ្ងៃក្រោយអត់ច្រឡំទេតែខ្ញុំមិននិយាយថាម៉េចទេប៉ុន្តែគ្រាន់ថាថ្ងៃក្រោយអត់ច្រឡំអត់ច្រឡំទេអានឹងគ្រាន់តែចង់ប្រាប់ទៅអភ័យវណ្ណៈថាឯងកុំភ្លេចណាឯងមិនដែលឯងមិនដែលមានឱកាសស្រែកលងលងនឹងតចៅឯងទេអូខេ តកូនឯងទៀតទេចប់មកកូនឯងហើយតដល់ចៅឯងទៀតទេអាចចំគួតហើយកុំឈួតពេកគ្នាពួកគាត់ធ្វើកោតកម្មដោយសន្តិវិធីទេរឿងណាកាទេមិនមែនរឿងម៉ែឯងទេអាភ័យវណ្ណៈមិនមែនបងប្អូនកោតកលនឹងទៅសុំបាយទៅធ្វើកោតកម្មពីម៉ែឯងទេអាយល់អាយល់អញនិយាយ បើគេធ្វើកោតកម្មប្រឆាំងជាមួយនឹងម៉ែឯងសមឯងមកនិយាយភាសាបជាភាសាអីហ្នឹងប៉ុន្តែគេមិនបានធ្វើកោតកម្មប្រឆាំងជាមួយនឹងម៉ែឯងទេអូខេអាយល់យល់ទេអភ័យប៉ុណ្ណាអញផ្ដាំទៅឯងអាយល់អត់ឬក៏ឯងចង់ដៃឯងនឹងខូចមកជាហៀងទៀតអាយល់អត់អភ័យប៉ុណ្ណា គេទេម៉ែអាចចំគួតស្អីអាឯងនឹងកោវាម៉េះម៉ែណាតែឯងអីកោវាកោវាខោខើម៉េះក៏ដូចម៉ែអាចោផ្ទះផ្ទប់ហើយអាចស្អីនោះហើយខ្លាំងអាចស្អីនោះហើយយកតែឯងនឹងរស់បានអមតៈអីមិនខ្មិច ឯងយល់តែឯងនឹងរស់អមតៈឯងក៏ដូចមកអាចចោលមកសៀតពួកគាត់នោះណាបើពួកគាត់ធ្វើអាក្រក់អញមិនខឹងជាមួយឯងទេបើពួកគាត់បើកោតតកទាំងអស់នោះណាគាត់ធ្វើកោតកម្មចង់បំផ្លាញថៅកែនាការចង់បំផ្លាញចំការអូស៊ី ណាចង់បំផ្លាញការរស់ស៊ីរបស់នាការនៅក្នុងស្រុកខ្មែរអញមិនបដិសេធការប្រតិកម្មរបស់ឯងទេហើយយល់ប៉ុន្តែពួកគាត់នឹងមិនមែនធ្វើបាតកម្មកោតកម្មនឹងបំផ្លាញនាការណាគាត់ចង់ធ្វើការងារគាត់ចង់ឲ្យសហជីពចូលរួម ការងារហើយការងារទាំងអស់នោះសិតតែរកចំណូល គេធ្វើការងារទាំងអស់នោះអ្នកដែលចង់ទៅធ្វើការងារឲ្យ Naga អ្នកដែលចង់ធ្វើការងារឲ្យ Naga បងប្អូនអ្នកដែលចង់ធ្វើការងារឲ្យ Naga នោះហើយស្មានតែគេទៅយកប្រាក់ខែតទេតទេគឺដោយម៉ែអគិបាញ់គេទៅរលុយឲ្យ Naga ណែ ហើយសួរថាអញ្ចឹងឯងទៅប្រមាថគេកើតដែរគេមិនមែនទៅសុំបាយឯងជ្រះជ្រំទៅទេទៅទេណាគេទៅអូលុយឲ្យឯងនោះណាគេប្រឆាំងគឺធ្វើកោតកម្មសុំការងារធ្វើទី1រកលុយឲ្យណាកាទី2បានប្រាក់ខែខ្លះចិញ្ចឹមឆ្នាំងបាយរបស់គេហើយស្មានតែគេទៅធ្វើបាតកម្មកោតកម្មហ្នឹងដើម្បីបំផ្លាញនាការយកលុយនាការឲ្យអត់ធ្វើការឲ្យនាការវិលក៏ដូចមិនអាចចោលមកសៀត ហើយទៅយល់ចេះផងគុំស្អីបន្តិចមានគេនៅពីក្រោយស្អីបន្តិចពីក្រោយពីក្រោយឪឯងស្អីមិនដូចពួយពូជពួកឯងណាសិតតែគេនៅពីក្រោយណាសិតតែគេនៅពីក្រោយធ្វើការងារអីគេនៅពីក្រោយចុះបើឪឯងមិននៅពីក្រោយម៉ែឯងស្មានតែបានក្បាលឯងមកទទួលម៉ែអាចចំគួតអាឯងនេះ បើមិនបានសង្គមគេជេរបចោ សង្គមគេជេរម្រាយសង្គមគេដាក់បដាសាទេឯងនឹងវាមិនអស់ចិត្តទេក៏ដូចម៉ែអាប្រេតណាអានឹងខ្ញុំប្រតិកម្មទៅអភ័យវណ្ណៈឃើញវីដេអូឃ្លីបមួយនោះវាលេងវាវាវាវាប្រមាថការពៀនទៅដល់បងប្អូន កម្មករកម្មការិនីបងប្អូនកោតកោបងប្អូនគិតមើលមើល វាអញ្ចឹងហ៎បានបានថាយីអាននេះគំនិតចោលមកសៀតត្មងក៏ដូចមិនអាចចោលមកសៀតហើយធនធានម៉ាក់អញ្ចឹងអញ្ចឹងអីពួក CPP យកវាទៅប្រើយកវាទៅប្រើហើយសិតតអូសិតតាគណៈបពប្រឆាំងបកើតក្រុមជេរប្រមាថក៏ដូចមិនអគិបាញ់ណាបើឯងសាហាវម្លឹងម្លឹងបើមិនឲ្យគេជេរម្រាយឯងវាមិន គេជេរនឹងវាគ្រាន់បើហើយកុំឲ្យគេយកគ្រាប់បែកទៅដាក់តែឯងមកគ្រាប់នោះក៏ដូចមកអាគេបាញ់ចោលអញទៅអញ្ចឹងបដោយតាណាគេជេរល្អហើយកែទៅកុំឲ្យតែគេយកទៅគ្រាប់បែកយកទៅដាក់បកៃមុខទេឯងចេញមកងាប់ទាំងពូជនោះក៏ដូចមកអាចង្គួតហើយបើឯងមិនចេញមកឲ្យគេជេរម្រាយទេគ្មានអាណាគេជេរទេឯងនៅឲ្យតែស្គៀមទៅ ទេបើថាចេញមកនិយាយរហេតុផលហើយគ្នាធ្វើបាតកម្មកោតកម្មដោយសន្តិវិធីសោះដើម្បីធ្វើការងារសុំធ្វើការងារហើយសួរអាណាការមើលហើយសួរវាមើលស្មានថាវាប្រឈប់កັບបុគ្គលិកប្រឈប់បុគ្គលិកទាំងអស់នោះស្មានថាបុគ្គលិកទាំងអស់នោះមិនធ្លាប់រលួយឲ្យណាកា ហើយស្មានតែពួកនឹងទៅយកលុយពីណាកាតទេតទេអត់ធ្វើការងារឲ្យណាកាណាហើយឯងដឹង ថាបុគ្គលិកទាំងប្រមាណ100នាក់ដែលធ្វើការនោះឯងដឹងថាតើមួយឆ្នាំមួយឆ្នាំបុគ្គលិកទាំងអស់នោះបានបងពុនដល់រដ្ឋបានប្រមាណហើយដោយក្បាលអាឯងនឹងក្បាលអាឯងនឹងកុំយកផលប្រយោជន៍កុំយកអឺទួលនីតិដែលមាននឹងដើរបោកគេដើរសម្រាមកម្រាមកំហែងគេវាគ្រាន់បើហើយ ពួកអាចញ្ជក់ឈាមគេហ្នឹងឯងនេះស្មានតែបានមកចំណិតបងប្អូនកម្មករកោតកទាំងអស់ហ្នឹងឯងកន្ទួយមេអាចញ្ជក់ឈាមគេពួកឯងនេះពួកអាចញ្ជក់ឈាមគេតាពួកឯងនេះបើអូដោយស្មងខ្លួនឯងបើកុំពាក់ស្បែករដ្ឋាភិបាលនេះពួកឯងនេះគ្មានអាចស្អីទេគ្មានឡានទំនើបជិះអាចស្អីទេក៏ដូចមិនអាចឆ្កែអាសត្វប្រមាត់ប្រមងពួកឯងអស់នេះនោះណា បើឲ្យពួកឯងយកចំណេះដឹងទៅរស់ស៊ីដោយគេដោយឯងតែហ្មងណាពួកឯងនឹងវាគ្មានអាចទេអាអាចណាពួកឯងនឹងវាគ្មានអាចអីទេអងថ្ងៃនេះឯងពាក់ស្បែករដ្ឋាភិបាលរស់ស៊ីទេជ្រះជ្រំនឹងនោះហើយវាផ្ទុយជាមួយ នឹងច្បាប់ជាតិផងវាផ្ទុយជាមួយនឹងច្បាប់ជាតិទៀតឯងធ្វើមន្ត្រីរាជការ ហើយនាំគ្នាទៅយកអំណាចមន្ត្រីរាជការទៅបើកក្រុមហ៊ុនឯកជន ទៅរកស៊ីឯកជនអប្រើប្រាក់ប្រើផ្លាកអ្នកកាសែតទៅនិយាយបញ្ចុះបញ្ចូលញុះញង់ធ្វើជាស្មាក្តីឲ្យគេកេងយកផលចំណេញពីគេក៏ដូចម៉ែអាចោចំពួតស្មានតែគេមិនដឹងកាយៅឯងកាយៅឯងនឹងដើរគោះលុយគេស៊ីហ្នឹងក៏ដូចម៉ែអានផ្ទះផ្ទប់ ហើយដល់ពេលចឹងហើយមានមានមានសិទ្ធអីទៅរិះគន់បងប្អូនកោតកោពួកបងប្អូនកោតកោនោះគាត់ធ្វើការងារណាគាត់មិនមែនសុំយកលុយណាការតទេតទេដោយពួកអាម៉ែងក្បាលឯងលក់ជាតិយកលុយតទេតទេណាណាគាត់សុំធ្វើការងារវិញធ្វើការងារមិនរកចំណូលឲ្យណាកាហើយបានប្រាក់ខែពីណាកា ចែកគ្នាទៅហើយមិនបងពួនឲ្យរដ្ឋគេខ្លាចតែប្រជាពលរដ្ឋអត់ចង់ធ្វើការបើប្រជាពលរដ្ឋចង់ធ្វើការហើយឯងប្រឈប់គ្នាធ្វើកោតកម្មចង់ទៅធ្វើការពួកឯងអត់ឲ្យការងារគ្នាធ្វើក៏ដូចមិនអាចចោលមកសៀតជាពិសេសអាក្រសួងការងារនឹងត្បងក៏ដូចមិនអាចចោលមកសៀតទាំងអស់នេះពួកឯងនេះសំតាជេមរាយនឹងហើយពួកឯងនឹងអញមិនចង់ជេរដល់ជីដូនជីតាឯងទេ ព្រោះជាដូនជាតាបកើតក្បាលពួកឯងមកនឹងឲ្យតែប្រភ្លើអញ្ចឹងក៏ទូមានអាប្រភ្លើគេដឹកនាំប្រទេសគេពេញចិត្តណាស់ចង់ឲ្យតែប្រជាពលរដ្ឋចង់ធ្វើការងារគេរកការងារឲ្យប្រជាពលរដ្ឋគេខ្លាចតែប្រជាពលរដ្ឋខ្ជិលមិនធ្វើការងារពីព្រោះតកាលណាប្រទេសមួយដែលវាមានសេដ្ឋកិច្ចលូតលាស់រីកចម្រើនប្រជាពលរដ្ឋទាំងអស់ត្រូវតែមានការងារធ្វើត្រូវតែមានប្រភពចំណូល មែនទេបងសំយល់វាញបងប្អូនមិនចឹងកាលណាបើប្រជាពលរដ្ឋទាំងអស់ចេះស្វែងរកចំណូល មានន័យថាប្រជាពលរដ្ឋនឹងមានចំណែកណាមានចំណែកនៅ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិរុងរឿងធ្វើឲ្យសេដ្ឋកិច្ចជាតិថ្កុំថ្កើងធ្វើឲ្យសេដ្ឋកិច្ចជាតិលូតលាស់ណែ វិរៈភាពរបស់គាត់ដែលធ្វើកោតកម្មចង់ទៀមទាការងារធ្វើហ្នឹងណាវាគួរតែពួកឯងនឹងសម្រួលឲ្យគាត់តែមើលប្រជាពលរដ្ឋខ្មែរមានការងារធ្វើប្រមាណអ្នកអត់ការងារធ្វើប្រមាណអ្នកនិយាយពីការងារដែលមានប្រាក់ខែ ចំណូលដែលអាចចិញ្ចឹមជីវិតបានមានប្រមាណឬក៏ឯងថាដើររើសសម្រាមនឹងជាការងារដែរដូចមែអាបកាច់ពួកឯងនេះថាប្រជាពលរដ្ឋខ្មែរ មានការងារធ្វើទាំងអស់បងប្អូនបងប្អូនដើររើសអេតចាយបងប្អូនដើររើសសម្រាមតាមធុងសម្រាមយកទៅលក់លាក់នឹងលាក់អីជាដើមវាក៏វាចាប់ទុកថាអានឹងវាជាការងារដែរយីពួកអានេះហើយរកការងារអញ្ចឹងអញ្ចឹងឲ្យឲ្យឲ្យប្រជាពលរដ្ឋធ្វើចុះឯងបើថាអានឹងវាជាការងារដែរឯងមិនក៏មិនបញ្ជូនម៉ែឯងកូនឯងឪឯងជាចៅឯងនឹងឲ្យទៅធ្វើការងារនោះផង បន្ទួយម៉ាក់អាចចំគួត បើអញដឹកនាំវិញអញប្រាប់ឯងអញខ្លាចតែប្រជាពលរដ្ឋអត់ចង់ធ្វើការងារទេនិយាយត្រង់អញខ្លាចតែប្រជាពលរដ្ឋខ្ជិលតាបើប្រជាពលរដ្ឋឧស្សាហ៍ហើយដល់ថ្នាក់ធ្វើកោតកម្មចង់ធ្វើការងារអញប្រាប់ទោះជាអញចំណាយអស់ប្រមាណសម្រាប់ដោះស្រាយបញ្ហាជាមួយ អាណាការវល់ក៏ដោយអញត្រូវឲ្យអាណាការវល់នឹងយក ប្រជាជនអញធ្វើការងារទាំងអស់យល់ហើយយល់ទេព្រោះកម្រណានៅស្រុកអាមេរិកនៅស្រុកអាមេរិកបងប្អូនណាខ្ញុំនិយាយពីនៅរដ្ឋដែលខ្ញុំនៅខ្ញុំអត់និយាយពីរដ្ឋផ្សេងផ្សេងនេះនៅសហរដ្ឋអាមេរិកគេលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅធ្វើការហើយគេជំរុញឲ្យប្រជាពលរដ្ឋ ទៅធ្វើការរដ្ឋធានាបង្កើតការងារឲ្យពលរដ្ឋរបស់ខ្លួន ទៅតាមចំនួនប្រជាពលរដ្ឋមួយចំនួនដែលទៅតាមចំនួនប្រជាពលរដ្ឋដែលរស់នៅប្រជាពលរដ្ឋអាចធ្វើការងារមានប្រមាណប្រជាពលរដ្ឋដែលស្ថិតនៅក្នុងការសិក្សាប្រមាណប្រជាពលរដ្ឋដែលចាស់ជរា មិនអាចធ្វើការប្រមាណ បន្ទាប់មករដ្ឋាភិបាលគេនឹងម្ចាស់រដ្ឋគេនឹងគេត្រូវតែស្វែងរកការងារឲ្យគ្រប់ចំនួនយុវជនដូចនៅនៅអូហាយ៉ូខ្ញុំសិក្សាស្រាវជ្រាវការងារមានរាប់សែនជាប់បច្ចុប្បន្ននេះខ្វះការងារខ្វះមនុស្សធ្វើការងារមិនលើសចំនួនប្រជាពលរដ្ឋទេ ប៉ុន្តែប្រជាពលរដ្ឋដែលមិនចង់ធ្វើការងារមានច្រើនដោយសារតែយកលេសថា COVID-19 អ្នកខ្លះក៏បាន អាសាមឡាអាសាមឡាអាសាមឡាឆឹកសាមឡាឆឹកអីគេនោះអ្នកខ្លះទៅក៏សុំលុយ food stamp អ្នកខ្លះទៅក៏សុំលុយ unemployment ពីរដ្ឋណាគេសុកចិត្តអត់ធ្វើការ ប្រជាពលរដ្ឋអត់សុខចិត្តអត់ធ្វើការរដ្ឋចំណាយលុយដើម្បីជំរុញជំរុញរដ្ឋចំណាយលុយជំរុញបង្កើតអង្គភាពជំរុញឲ្យប្រជាពលរដ្ឋទៅធ្វើការងារនៅស្រុកនេះអត់មាននរណា ធ្វើបាតកម្មចង់ធ្វើការងារដោយស្រុកខ្មែរទេហើយត្រូវយល់នៅស្រុកហ្នឹងនៅស្រុកហ្នឹង ហើយយល់ទេនៅអាមេរិកអត់មានប្រជាពលរដ្ឋណា បាតកម្មសុំធ្វើការងារដូចនៅស្រុកខ្មែរទេអញប្រាប់ឯងទៅ ពួកអាហេងសួរ ពួកអាបាយក្បឿងហើយសំណាងហើយនៅស្រុកខ្មែរមានប្រជាពលរដ្ឋធ្វើបាតកម្មចង់ធ្វើការងារអញមិនដែលឃើញតែប្រជាពលរដ្ឋបាតកម្មចង់ធ្វើការងារទេនៅស្រុកអាមេរិក នៅស្រុកបារាំងនៅអង់គ្លេសនៅជប៉ុនណា នៅស្រុកខ្មែរនាំគ្នាគាត់នាំគ្នាធ្វើបាតកម្មសុំធ្វើការងារប៉ុណ្ណឹងហើយវាចោទថាពួកគាត់ធ្វើបាតកម្មស្អីណាអីបដិវត្តអីណា នោះឆ្កយឬមែអាបកាច់វាតែជាចោតពួកគាត់ថាធ្វើបាតកម្មដើម្បីបដិវត្តអីម៉ែវាណានោះអាគ្នាអូឆ្នាំងបាយហ្នឹងបដិវត្តដែរប៉ុន្តែបដិវត្តកាពះទេហ៎ បដិវត្តកាពះណាបដិវត្តកាពះហើយនិយាយពីរឿងបដិវត្តនោះត្រូវហើយប៉ិនបដិវត្តកាពះបើកាពះវាក្លៀនឲ្យទៅជួយជាតិអាម៉េចណាបើកាពះវាក្លៀនឲ្យទៅធ្វើម៉េចអានឹងអញ្ចឹងហើយដល់ពេលអញ្ចឹងបងប្អូនវាសិតតែណាអីកោត កអីនឹងឯណានេះអញ្ចឹងបានថាបងប្អូនណាយកមុខអាផែងវណ្ណៈនឹងទុកទុកទុកវាទុកដោះស្រាយជាមួយវាថ្ងៃក្រោយហើយអានេះមិនមិនមិនមែនធម្មតាទេសិតតែពូជឃាតករទាំងអស់ហើយវាមានសិទ្ធមកចោត គេសិទ្ធតែគេនឹងបង្កើត ក្រុមជេរប្រមាថហើយចុះហ៊ុនសែនជេរគេផងប្រមាថគេផងមិនត្រឹមតែប្រមាថទេសម្លាប់គេទេនោះ ណាពេលដែលខ្លួនជេរពេលដែលខ្លួនបញ្ជាឲ្យមានអ្នកជាប់គុកជាប់ច្បាប់ណាពេលអាឡុងជេរទៅមានអាណាងាប់អត់មានអាងាប់ផងហ្នឹងអត់មានណាងាប់ផងប៉ុន្តែបើហ៊ុនសែនជេរវិញឯងឲ្យតែជេរឲ្យមានអ្នកជាប់គុកឲ្យតែនិយាយប្រមាថគេឲ្យមានអ្នកជាប់គុកហើយថាមើលមើលអាណាវាថោកជាងអាណាហើយដល់ពេលអញ្ចឹងគេជឿពួកឯងទៀត គេជឿពួកឯងស្មានតែប្រជាពលរដ្ឋខ្មែរនឹងជឿពួកឯងបើពួកឯងធ្វើចឹងចឹងនោះអានឹងរឿងរឿងអភ័យវណ្ណៈតបទៅវាប៉ុណ្ណឹងចឹងដាំតែអភ័យវណ្ណៈជាចុងក្រោយឯងបើនិយាយរឿងធំត្រូវអញអត់ប្រឆាំងមួយឯងទេប៉ុន្តែឯងប្រឆាំងជាមួយបងប្អូនកម្មករ Naga ហ្នឹងណា គឺឯងគឺភ្លើសតក៏ដូចមកអាភ្លើឯងនឹងកុំវិចតែពូជប្រភ្លើមកដូចមកអាប្រភ្លើគាត់ធ្វើកោតកម្មចង់បានប្រាក់ខែនិងអត្ថប្រយោជន៍ត្រង់ថាឯងនឹងគ្មានអីចេះមកដោះស្រាយដោះស្រាយក្រសួងកាងារទៅណាអាបកាច់អស់នោះទៅណាជ្រះជ្រំប្រាក់ខែរដ្ឋពួកអាអស់នោះទៅណា មិនក៏មិនចេញមកចេញមកតែពួកអន្តះផ្ទប់ឯងនឹងបានប្រយោជន៍ស្អីពួកអន្តះផ្ទប់ឯងចេញមកនឹងបានប្រយោជន៍ស្អីគេត្រូវការអាហេងសួរគេត្រូវការឥតសំហេងទីប្រឹក្សាមកកណោរបស់អាកាចាស់មួយនឹងទៅណាហើយអាមិនក៏មិនដោះស្រាយឲ្យកម្មករក៏ដូចមែអាកិឯងដូចមែអាចោមកសៀតពួកអាចោមកសៀតឯងនឹងអីក៏ចោមកសៀតដោះស្រាយតែ4 500នាក់ឯងដោះស្រាយមិនបានស្អីឯងស្អី បដិវត្តពណ៌បដិវត្តប៉ោតម៉ែអីស្អីណាគាត់នឹងអត់មាននោះគាត់ទាំងអស់នោះមិនស្រួលគ្រប់ត្រគណៈបកប្រជាជនទាំងអស់នោះក៏ដូចម៉ែអាគិហាអញឡូវហើយអញអ្នកអាម៉ាណែតហើយឯងធ្វើអញ្ចឹងចឹងបានចំណេញអីក៏ដូចម៉ែអាចំគួតឯងបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីប៉ុន្តែឯងអត់ព្រម ដោះស្រាយអីរឿងហ្នឹងអត់មានចេញមកដោះស្រាយហើយអាណាគេជឿឯងទៀតគឺដូចមិនអាចចំគួតបើឯងយល់ល្អឯងចេញមកជួយអញ្ចឹងឪឯងធ្វើអាក្រក់ឯងមកធ្វើល្អមកប៉ុន្តែឯងអត់ណាអត់អត់ធ្វើអីទាំងអស់បកាណារឿងអួតតាម Facebook អូទៅជួបទូតនេះទៅជួបទូតនោះទៅជួបអ្នកនេះទៅជួបអ្នកនោះអូថតប្រហោះចុយតម៉ែវាទៅ បណ្ដាកម្មករគ្នាធ្វើបាតកម្មប្របាក់សង្ងប់គ្មានឃើញមុខអានផ្ទះបាញ់ឯងនាំគ្នាមកជួយដោះស្រាយបញ្ហាឲ្យគាត់ទេសំបីតាពួកអាតំណាងរាជគណៈបកប្រជាជន ទាំង125នាក់មិនដឹងពួកវាប្រកាច់ទៅងាប់ឯណាអស់ទេពួកអស់នោះអានោះមិនដឹងតំណាងស្អីទេតំណាងម៉ែវាស្អីអានោះតំណាងរាជឬក៏តំណាងចៅពួកអាទាំងអស់នោះតំណាងរាជឬក៏តំណាងចៅប្រជាពលរដ្ឋ100នាក់នោះ 2 300អ្នកនោះហើយស្មានតែ អ្នកទាំងអស់នោះគ្រប់ត្រូវគណៈបពប្រឆាំងនោះតប្រហែល300អ្នកនោះមិនស្រួលគណៈបពប្រជាជននឹង300អ្នកនោះគ្រប់ត្រូវគណៈបពប្រជាជននឹង300អ្នកនោះហើយចោតគាត់តលៀបពណ៌អញ្ចឹងហើយបានជាគេមិនជឿពួកឯងទៀតហ្នឹងដោយសារអីដោយសារតែអញ្ចឹងហើយឯងចង់បានបោះឆ្នោតសិតតអួតប្រជាពលរដ្ឋបោះឆ្នោតប្រជាពលរដ្ឋស្រឡាញ់ពួកយើងខ្ញុំហ៎បងបផាជាងម៉ៃ ប្រជាពលរដ្ឋស្រឡាញ់យើងខ្ញុំណា2018បោះឆ្នោតឲ្យយើងសុំ83% 83%អានទះបាញ់83 85%អានទះផ្ទប់អីបើគ្រាន់តែរឿងឯងធ្វើបាបគេប៉ុណ្ណឹងមិនដោះស្រាយមិនចេញផងអីអាណាគេស្រឡាញ់ឯងចង់ឲ្យគេស្រឡាញ់ឯងដោះស្រាយនឹងឲ្យគេទៅដោះស្រាយឲ្យគេហើយគេមិនភ្លេចគុណឯងទេ ដោះស្រាយឲ្យពួកគាត់ទៅហើយគេមិនភ្លេចគុណពួកឯងទៀតប៉ុន្តែឯងអត់ធ្វើហេតុអីបានជាឯងអត់ធ្វើហើយក៏វាប៉ះពាល់ផលប្រយោជន៍មេឯងហ៊ុនសែននោះអានឹងអញមិនដឹងទេប៉ុន្តែគ្រាន់ថាបើសិនណាជាហ៊ុនសែននឹងចេះចំណាយលុយទៅជួលពួកអាឆ្កែបំរើនយោបាយមួយចំនួនណាលុយសុកចិត្តយកទៅចំណាយជួលពួកអាឆ្កែបំរើនយោបាយមួយចំនួនទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសទាំងអាបណ្ឌិត ពាក់បល័យកមួយចំនួន ដើម្បីឲ្យបំបែកអ្នកប្រជាធិបតេយ្យពួកឯងចេះតែធ្វើណារឿងបំបែកអ្នកប្រជាធិបតេយ្យបំបែកគណៈបកផ្សេងផ្សេងទៀតចំណាយលុយអស់រាប់លាន ចំណាយលុយរៀបចំបាយឲ្យគេជ្រះជ្រាំទាំងក្នុងនិងក្រៅប្រទេសហើយកុំស្មានថាអញមិនដឹងអាម៉ាណែតហើយសុកចិត្តចំណាយលុយឲ្យពួកអាឆ្កែទាំងអស់នោះជ្រះជ្រាំអត់បានប្រយោជន៍អីទោះតែសោះបើឯងចេះចំណាយលុយជួលពួកអាឆ្កែនោះឲ្យ ពួកអាឆ្កែអស់នោះណាឲ្យធ្វើនយោបាយពួកអាឆ្កែអស់នោះណាឲ្យធ្វើនយោបាយដើម្បីបំផ្លាញអ្នកប្រជាធិបតេយ្យយល់ល្អហើយធ្វើល្អជាមួយប្រជាពលរដ្ឋខ្មែរក្នុងស្រុកដើម្បីឲ្យគេស្រឡាញ់បោះឆ្នោតឲ្យវិញទៅវាគ្រាន់បើជាងជួលពួកអាសត្វសំណក់ទាំងអស់នោះដើម្បីឲ្យប្រឡប់ ស្ថានភាពហើយយល់ហើយយល់ហើយចំណាយលុយអស់ប្រមាណលាន ក្នុងមួយខែមួយខែ សម្រាប់ចិញ្ចឹមពួកអាឆ្កែបំងបាយឲ្យបំផ្លាញអ្នកប្រជាធិបតេយ្យបំផ្លាញសំរងស៊ីបំផ្លាញគណៈបកសង្គ្រោះជាតិហើយចំណាយអស់ប្រមាណអញសួរឯងចុះបើពួកឯងនឹងកុំយកលុយអាចំណាយទាំងអស់នោះមកជួលពួកអាបំផ្លាញទាំងអស់ហ្នឹងហើយយកលុយនោះទៅដោះស្រាយបញ្ហាឲ្យ ប្រជាពលរដ្ឋនៅ ក្នុងស្រុកដែលគាត់កំពុងតែលំបាកកំពុងតែមានបញ្ហាហើយដោះស្រាយឲ្យគាត់ ហើយអំពើអាក្រក់ទាំងឡាយអំពើពុករលួយទាំងឡាយបើពួកឯងកាត់បន្ថយបាននាំគ្នាកាត់បន្ថយទៅអានឹងអញថាបើ កាត់បន្ថយអញមិនយកឲ្យអស់ទាំងស្រុងទេបើពួកឯងកាត់បន្ថយបានកាត់បន្ថយទៅប្រព័ន្ធអយុត្តិធម៌ទាំងឡាយសម្រាប់មនុស្សទូទៅកុំឲ្យមានច្រើនពេកវាមិនមែនតែអត់ទេវាតែងតែលួចមានប៉ុន្តែ បើតឡាការណា ដែលកាប់ទោស ខុសតឡាការនឹងក៏មានទោសដូចគ្នាព្រោះថ្ងៃនឹងមានច្បាប់កាត់ទោសតឡាការអត់អត់មាននេះក៏ដូចម៉ែអានផ្ទះផ្ទប់ហើយរហូតបង្កើតច្បាប់ណាកាត់ទោសតឡាការមើលតឡាការកាត់ក្តីខុសត្រូវតែតឡាការនឹងមានទោសចៅ ក្រមបរិជ្ជអាជ្ញាណាសម្រេចទោសគេខុសត្រូវមានទោសហើយមើលស្រុកចិនស្រុកកុំមុនីស្រុកយួនស្រុកកុំមុនីប៉ុន្តែបើហ៊ានតែអតឡាការណាមួយសម្រេចទោសគេខុស ហើយថ្ងៃក្រោយគេសើក្តីរឿងនឹងឃើញឯងជាប់គុកដូចគ្នាឯងអត់មានអីអញ្ញាយិកាអត់មានសិទ្ធអីមានតំណាងនេះអីទេរាល់ថ្ងៃនៅស្រុកខ្មែរអំណាចតឡាការពេលដែលវាខុសតើវាសុំទោសវាកាត់ទោសគេឲ្យខុសដាក់គុក2ឆ្នាំហើយវាអត់មានសំណងឲ្យគេទៀតវាអត់ចេញសំណងឲ្យអ្នកដាក់គុកខុសទៀតថ្ងៃក្រោយមកវាដោះលែងគេ វាថាអូអ្នកនឹងមិនមែនជាឃាតករ 2ឆ្នាំអ្នកនឹងជាប់គុកលទ្ធផលរដ្ឋអត់មានធានា អត់មានចេញសងថ្លៃខូចខាតរបស់គ្នារហូតដល់គ្នាចេញពីគុកមកវិញបាត់ទាំងប្រពន្ធអស់ទាំងទ្រព្យបែកទាំងកូនលទ្ធផលចេញមកវិញរដ្ឋអត់មានសងទទួលខុសត្រូវ របបពួកឯងនេះណារបបពួកឯងនេះសំតែរបបពួកឯងនេះរុញឲ្យពួកឯងនឹងទៅត្រូវត្បូងចោលប្រពតវិញទេពួកឯងនេះ ពួកឯងនេះអញមិនចេះតែនិយាយទេដល់ពេលគេនិយាយខ្លាំងខ្លាំងទៅថាគេនឹងវាខុសខើប៉ុន្តែឯងរាល់ថ្ងៃនេះឯងមើលមើលឯងគិតមើលទៅមើលពួកឯងវាខុសខើឯងដល់ពេលអញ្ចឹងសុកចិត្តទៅជួលពួកអាមបានការអស់នោះទៅជ្រះបាយទៅច្រាំបាយរៀបចំអូបង្កើតតែងតាំងមនុស្សឧបកិច្ចអាចគោឲ្យទៅជាអ្នកតាអាចឧបកិច្ចអាចឆ្កែឲ្យទៅជា ណែណែដុំពេជ្រដុំមាសកន្ទុយមាសអាចចំគួតហើយសុកចិត្តចំណាយលុយអានោះទៅធ្វើរឿងការងារអត់ប្រយោជន៍ទៅស្អីអាម៉ាណែតចុះបើឯងធ្វើការងារនោះដោយបងប្អូនណាកានោះហើយសាក់ធ្វើឲ្យគាត់បានយកការងារគាត់ទាំងបានបើមិនគាត់ចេញមកសន្យាធ្វើបាតកម្មគាំទ្រសម្ដេចហ៊ុនម៉ាណែតអីឧបមាដល់យ៉ាងមិនស្រួលបងគាត់ស្រែកជ័យយោអាដាមហ៊ុនម៉ាណែតលើហ្នឹងប៉ុន្តែវាអត់ធ្វើ វាសោកចិត្តត្រាម៉ាអីនៅ តាម Facebook អីខ្ញុំចេញ ពេសកកម្ម page របស់វាចេញតែប៉ុណ្ណឹងសៀអ៊ូវាសៀម៉ែវាណាសៀបងប្អូនវាសៀអ៊ូវាសៀម៉ែវាសៀបងប្អូនវាបើហ៊ុនសែនវិញប្រជារាស្ត្ររង គ្រោះ វាអត់សៀទេប្រជារាស្ត្រមានប្រមាអត់ចេះយកទៅផ្សព្វផ្សាយនៅក្នុងពេកទេអត់ទេអានោះសៀតែពីរឿងខ្លួនឯងសុបសាទ គេតសើខ្លួនឯងគេបញ្ជោខ្លួនឯង page Facebook របស់វានឹងគឺផ្សាយតែរឿងហ្នឹងគឺលុញពងអែលពងលៀបពងលីពងជក់ពងបៀមពងពួកអាបៀមមកពូចអើចង់ជេរទេអាណាបងប្អូនគិតមើលមើលវាអញ្ចឹងហើយដល់អញ្ចឹងហើយខ្ញុំមិនខឹងវាមិនកើតតាមពិតវាមិនតែប៉ះពាល់ឲ្យខ្ញុំទេប៉ុន្តែខ្ញុំខ្ញុំយល់ថា ខ្ញុំយល់ថាគាត់ឈាមខ្មែរដូចយើងដែរហើយគាត់ចង់បានការងារធ្វើតាគាត់មិនមែនតែសុំលុយណាកាតាទេតាទេណាបងប្អូនមែនទេយើងស្អប់បំផុត អ្នក ទៅប្លន់យកលុយគេដោយទៅយកលុយគេទៅទៀមទាយកលុយគេតាទេតាទេមិនធ្វើការឲ្យគេអានឹងគួរតែយើងស្អប់ខ្ពើមបាទអានឹងគួរតែយើងស្អប់ខ្ពើមបងប្អូនណា សូមអភ័យទោសអឺអានេះខ្ញុំដាក់នឹងវាចេះតាវាចេះធ្លាក់មិនវាទេបងប្អូនវាចេះតាវាចេះតាធ្លាក់វាដាក់អប់ជាប់អឺដាក់អប់ជាប់សូមអភ័យទោសបងប្អូនណាហើយជាលឺសំឡេងអត់ទេណាហ៎ បាទសុំទោសណាយីអត់ជាប់មែនហើយបងប្អូនគិតមើលមើលវាចឹងបានបានថាយីពិបាកតែហ្មងបាទបាទអូខេលឺនៅតែលឺណាអូខេព្រោះខ្ញុំខ្លាចវាលែងលឺបងប្អូនណា ដាក់ទៅវាអត់ជាប់ខែតិចខែតិចដាក់នេះទៅវាអត់ចង់ជាប់អូខេមើលខ្ញុំដាក់នេះដើម្បីដើម្បីជួយសកត់វាអឺសកត់មិនកើតទេអឺតាមតាណាបងប្អូនហ្នឹងហ่ะខ្ញុំផ្ដាំតែអភ័យវណ្ណៈប៉ុណ្្នឹងហើយកុំចេះតែកុំចេះតែហ៊ានកុំចេះតែនេះពេក ពួកឯងហ្នឹងហ្នឹងហើយឥឡូវរឿងមួយទៀតណារឿងមួយទៀតអាហ្នឹងគាត់ណាផ្ដាំទៅអាម៉ណែតរឿងអាម៉ណែតអឺអឺគេប្រើវិធីបោកប្រាស់តាមបែបពួកអាចចំនួនថ្មី តាមពិតអាណិតខ្ញុំអាណិតសូណារ៉ូ ខ្ញុំសរិទ្ធអាណិតសរោសុវិជ័យខ្ញុំអាណិត ពួកអាអស់នឹងមួយចំនួនណាវាខំលើកប្រម៉ូតអាស៊ីណនវាខំប្រម៉ូតអាស៊ីណនណាអើយប្រម៉ូតអើយប្រម៉ូតដល់ពេលឥឡូវហ្នឹងអាស៊ីណនទៅដល់ស្រុកខ្មែរអាស៊ីណនចាប់ផ្ដើមក្តោបឱកាសពឹងថ្ងៃក្រោយអាស៊ីណនដើរតួនាទី ជំនួសដើរតួនាទីជំនួសអាចនឹងថាជំនួសលោកកឹមសខាផងក៏ថាបានព្រោះអាស៊ីណនឥឡូវហ្នឹងអាស៊ីណនវាជាអាចឆ្កែម្ដុំទេប៉ុន្តែអាម៉ាណែតហ្នឹងវាវាឧបកិច្ចអាចឆ្កែហ្នឹងឲ្យទៅជាអ្នកតាដុំថ្ម ហើយមនុស្សមួយចំនួន ដែលអាលីអាលើដូចអាឡានអាលុបលេខហ្នឹង គឺពួកវានឹងធ្វើជាឈានជាអាចឆ្កែវិញម្ដងពួកមួយចំនួនធ្វើជាអាចឆ្កែដើម្បីទៅគោរពអាចឆ្កែមួយនឹងថាជាអ្នកតាគោលបំណងរបស់វា គឺដើម្បីទៅបោកប្រជាពលរដ្ឋនៅ ក្នុងស្រុកនឹងឲ្យគេជឿអាអាចឆ្កែដុំថ្មនឹងហើយគេថាអានឹងគឺជាយន្តការនៃការប្រកួតប្រជែងនៅក្នុង ប្រទេសកម្ពុជាខ្ញុំថាប្រកួតអាចអីទេអាមិននឹងគីឡូណាទៅឈ្នះហ៊ុនសែនទេអញប្រាប់ហើយអញប្រាប់ពួកឯងហើយបើចង់ទៅប្រកួតបានមិនមែនថាមិនទៅបានទេមិនមែនថាមិនទៅប្រកួតទេចង់ទៅប្រកួតឥឡូវកំពុងតែស្ថានភាព មានបញ្ហាកំពុងតែតានតឹងហ៊ុនសែនកំពុងតែពាន់កកវាន់កកខ្ញុំទៅផាកទៅនោះតិចចិត្តបងប្អូនខែស្នូទៅកន្លែងគៀកគៀក ស្ថានភាពកំពុងអាកំពុងអាកំពុងអាល្អគឺពេលដែលហ៊ុនសែនកំពុងតែមានបញ្ហាហ្នឹងជាឱកាសល្អជាឱកាសមានឱកាសប្រាក់នៅក្នុងការដែលធ្វើឲ្យហ៊ុនសែនជាឱកាសល្អដែលធ្វើឲ្យហ៊ុនសែនអាច ដែលធ្វើឲ្យហ៊ុនសែនដែលធ្វើឲ្យយើងបង្ខំហ៊ុនសែនឲ្យកែតម្រូវមួយចំនួន right យើងអាចធ្វើឲ្យហ៊ុនសែនមានការកែតម្រូវមួយចំនួនប៉ុន្តែបើឱកាសល្អនឹងលបូតនាំគ្នាចង់តែទៅបកើតបកនាំគ្នាចង់តែទៅបកើតបកបកើតបាន មិនបង្កើតអត់បានទេបង្កើតបានអើយវាឲ្យបង្កើតដល់ទាំងអស់ហ្នឹងប៉ុន្តែសួរថាតើបើបង្កើតគណៈបកហើយ បើមិនដូរព្រៀបច័ន្ទនឹងចេញទេគាត់ដូងបើមិនដូរព្រៀបច័ន្ទនឹងចោលទេសួរតែបោះឆ្នោតឈ្នះអត់បើព្រៀបច័ន្ទនឹងមេចោលមេចោលលួចនឹង ព្រៀបច័ន្ទនឹងចោលចោលទេហើយដល់ហើយតម្លើងចោលធ្វើឲ្យធ្វើជាប្រធានកោចបហើយសួរថាតើបោះឆ្នោតឈ្នះហ៊ុនសែនហើយដល់ពេលចឹងឯងគេបោកបងប្អូនហ្នឹងឯងគេបោកបងប្អូនឲ្យបងប្អូនដើរតាមម៉ាស៊ីណនតែកੰលឹះដែលនាំឲ្យមានការផ្លាស់ប្ដូរជីវិតជំនាញគឺកោចប ដែល ដឹកនាំដោយមនុស្សអព្យាក្រឹតហើយ ដឹកនាំដោយមនុស្សដែលមិនស្ថិតនៅក្នុងអំណាច និងក្រមអធិបុលនៃគណៈបញ្ញោបាយណាឬក៏នៃអំណាចណាមួយបើកើចបនឹងវាតែងតាំងទៅដោយគណៈបកប្រជាជនប្រកាសណាស់ទោះជាប្រជាពលរដ្ឋខ្មែរបោះឆ្នោតឲ្យគណៈបកផ្សេងទៀតទាំងអស់ក៏ដោយ ចុះអាកោចុះបវាអ្នកទទួលសិលឹកឆ្នោតហ្នឹងវាមិនចេះកែហាវាមិនចេះកែឧបមាតើនៅនៅសាច់ណានៅនៅពេជ្រនៅសាច់នៅណាច់ទាំងទាំងណាច់ទាំងពេជ្រទាំងសាច់កោចុះបរៀបចំការបោះឆ្នោតហ្នឹងរហូតដល់ឃុំសង្កាត់ ប្រជាជនមានចំនួនប្រមាណអ្នកបោះឆ្នោតមានចំនួនប៉ុន្មានវាមិនដឹងចឹងប្រកាសណាស់ថា អាសិលឹកឆ្នោតคล้ายคล้ายដែលវាគូសហើយមាន ប្រមាណប្រាច័ន្ទនឹងសិលឹកឆ្នោតដែលវាមិនតាន់គូសមានប្រមាណរៀបឲ្យទាំងអស់ហើយយើងយើងអត់ខ្វល់យើងគិតថាយើងគិតថាធ្វើម៉េចឲ្យតែបាន បានបានប៉បងប្អូនអើយជួយប៉យើងបានប៉បងប្អូននោះគិតតែរឿងប៉ភ្លេចគិតថាទេ ហេតុដែលនាំឲ្យយើងឈ្នះឆ្នោតដោយសារអីមិនគោលនយោបាយខ្លាំងទេឧបមាថាគោលនយោបាយយើងខ្លាំងបងប្អូនខ្មែរទូទាំងប្រទេសបោះឆ្នោតឲ្យយើងឈ្នះស្រាប់តែកោចបនោះវាលួចដោទាំងអស់យើងមិនបានឈ្នះយើងបានមួយកៅអីពីរកៅអីតាមតែវាចាត់ចែងឲ្យតាមតែវាចាត់ចែងឲ្យហើយស្រាប់តែពីនោះគណៈបព្វជិជនឈ្នះទៀត ហើយបងប្អូនដឹងថាអីគណៈបកប្រជាជនគេជេរពេញប្រទេសអាមិនក៏ឈ្នះតែរហូតចឹងបងប្អូនមានចេះឆ្ងល់អត់បាទគណៈបកប្រជាជននឹងវាជាវាជាអ្នកមានគុណសម្រាប់ខ្មែរមែនមែនបងប្អូនខ្មែរបោះឆ្នោតតាំងពីហ៊ុនសែនរៀបចំឲ្យមានការបោះឆ្នោតនៅក្នុងឆ្នាំ93មិនមែនបោះឆ្នោតចាញ់ហ៊ុនសំពេចចាញ់សម្ដេចសែនអនុ ចាញ់ហ៊ុនសំពេចចាញ់សម្ដេចសីហនុទេហើយបើបងប្អូនខ្មែរដឹងគុណពួកអា CPP ពួកអា7មករាហ្នឹងឯងម្លេះសំអា7មករាហ្នឹងបោះឆ្នោតឆ្នាំ93ហ្នឹងអា7មករាហ្នឹងវាឈ្នះឆ្នោតបាត់ហើយវាមិនមែនចាញ់យ៉ាងអាម៉ាស់មុខទៅ បកកើតតំបន់អបគមណេះធ្វើ ជាពួកឧទាមតបព្រៃនៅខាងកើតទលេមេគង្គទេ ដើម្បីសុំអំណាចទេ បងប្អូនមានឆ្ងល់អត់អាចចំណុចហ្នឹងបើប្រជាពលរដ្ឋខ្មែរយល់ថាអា7មករានឹងពិតជាមានគុណរបស់ខ្មែរអញ្ចឹងគេមិនបោះឲ្យសេអនុទេមែនទេប៉ុន្តែប្រជាពលរដ្ឋខ្មែរភាគច្រើន គេដឹងថាអា7មករា79នឹងយួនវាមកឆ្លៀនពៀនកម្ពុជាយល់យល់ទេចំណុចហ្នឹងហើយដល់ពេលអញ្ចឹងទៅ មានអាណាគេបោះឲ្យវា ដល់គេអត់បោះឲ្យវាឥឡូវវានៅតែអួតថាខ្មែរពួកវាមានគុណជាមួយខ្មែរប៉ុន្តែបើឲ្យវាបោះឆ្នោតមែនទេវាអត់ហ៊ានបោះឆ្នោតមួយគណៈបកសង្គ្រោះជាតិទេហើយចុះបើវា មានគុណសម្រាប់ខ្មែរខ្មែរទាំងអស់ដឹងគុណវាខ្មែរទាំងអស់ដឹងគុណវាបោះឆ្នោតឲ្យវាចាំបាច់វាទៅមលាយគេទៅស្អីតែចាំបាច់ធ្វើបាបគេទៅស្អីមិនអញ្ចឹងបងប្អូនមិនអញ្ចឹងប៉ុន្តែរឿងពិតវាមិនអញ្ចឹងទេណារឿងពិតវាអត់អញ្ចឹងទេ ដោយសារតែខ្មែរនឹងមិនស្រឡាញ់ពួកវាហ្នឹងឯងបានជាវាអត់ឈប់ឈប់បោះឆ្នោតឲ្យអឺឈប់ឈប់ចង់បោះឆ្នោតត្រឹមត្រូវអញ្ចឹងវានាំគ្នាទៅជួលពួកអាហ្នឹងឥឡូវហ្នឹងនិយាយរឿងកាត់ក្តី លោកកឹមសុខានតិចចុះដូចជាប្លែកណាបងប្អូនណាប្លែកត្រង់ថាលោកកឹមសុខាស្នើ ស្នើសុំឲ្យអ្នកចំណិតរបស់គាត់ប្រមាណអ្នកដើម្បីទៅចូលរួមក្នុងការសវនាការខ្ញុំថាអោលោកហើយលោកហុចចេញកលាអញ្ចឹងអញ្ចឹងមកអីទៅអើយលោកហើយលោកវាមិនណងវាមិនណងវាថោកមិនតាន់អស់ចិត្តក៏អីបានលេងលបែងហ្នឹងអាម៉ណែត អាម៉ណៃទៅហើយថោងមិនតន់អស់ចិត្តក៏អីបានលេងមិនលេងលបែងនឹងហើយស្មានតែលេងលបែងនឹងទៅប្រជាពលរដ្ឋខ្មែរគេជឿពួកឯងគេអត់ជឿពួកឯងទេអញដឹងថាលបែងដែលពួកឯងលេងនឹងគ្រាន់តែឲ្យគេស្អប់ណាសំបីតែលោកកឹមសខាស្នើឈ្មោះប្រមាណអ្នក10ប្រមាណអ្នកនោះដើម្បីឲ្យទៅចូលរួមសវនាការជាមួយគាត់អី ហើយពួកអាប្រមាណអ្នកនោះអត់ដឹងអីអ្នកខ្លះអត់ដឹងខ្យល់អីផងហើយទៅធ្វើសាកសីស្អីហើយទៅចូលរួមសវនាការស្អីគេទៅចូលរួមសវនាការស្អីគេហើយដោយអាយឹមស៊ីណននេះវាមានតែដឹងខ្យល់អីវាលេស្នើសុំឲ្យទៅចូលរួមសវនាការដែរអើយអញហើយអញសិតតែជាការរៀបចំរបស់អាម៉ាណែតទាំងអស់អាម៉ាណែតអើយអាអញឆ្ងល់ឯងឯងយកមុនដំបងឯងយកណែ អាសាច់ទាប្រមាណគីឡូនោះអាទឹកចេញពីគុកមកនោះឥឡូវមើលទៅអាចេញពីគុកនឹងទៅវាដើរទៅអត់បាន មើលទៅយកអាស៊ីណនហើយយកមកដើរដដែលអាសម្លាញ់ហើយអញសួរឯងហែងអីក៏ប្រភ្លើចុយតាម៉ៃមីហែងចំណាយលុយអញ្ចឹងអញ្ចឹងអត់ប្រយោជន៍ទៅស្អីហើយសុកចិត្តយកពេលវេលាទៅជួយបងប្អូនណាការរងគ្រោះនឹងមើលហើយយកពេលវេលាទៅយកចិត្តពួកគាត់នោះ គ្រាន់បាយជាងជួលពួកអាប្រម៉ង់បាយនយោបាយទាំងអស់ហ្នឹងឯងខានលុយអស់ច្រើនណាស់អាសម្លាញ់អញជាថាទេហើយសួរឯងឯងស្មានឯងលេងអញ្ចឹងទៅ ពួកតឡាការឯងនិងពួកអ្នកសំដែងនឹងលេងអញ្ចឹងទៅវាប្រជាពលរដ្ឋនឹងគេចាប់អារម្មណ៍អីគេមិនចាប់អារម្មណ៍ទេពីព្រោះគេ ដឹងហើយថាអាណាអ្នកអ្នករៀបចំរឿងអាណាអ្នកដឹកនាំរឿងអាណាអ្នកសំដែងគេដឹងបាត់ទៅហើយ ក៏ឯងចំណាយលុយខំដឹកនាំសម្ដែងទៅស្អីសម្ដែងមកបានតែគេជេរម្រាយទេអើយជឿអញទៅដឹកនាំរឿងអញ្ចឹងអញ្ចឹងនាំតែគេជេរម្រាយទេអាជឿអញទៅបើអញអត់ធ្វើដោយពួកឯងទេអាម៉ណែណាអញនិយាយត្រង់អាសម្លាញ់អញអត់ធ្វើដោយឯងទេអញមិនធ្វើឲ្យលោកកឹមសខាអីទៅស្នើសុំមនុស្សប្រមាណអ្នកទៅចូលសវនាកាយលើឯងហួយស្នើសុំនឹងសិតតអ្នកចំណិតណា សិតតែអ្នកចំណិតហើយចំណិតនោះចំណិតលោក កម្មលេខាអាមួយនោះស្អីអាមុតចន្ទថានោះទី ប្រឹក្សារបស់ហ៊ុនសែនអ្នកនាំពាក្យរបស់ហ៊ុនសែនហាហើយចុះកម្មលេខាកេងប្រធានគណៈបកសង្គ្រោះជាតិឯងអមិនទៅក៏យកទី ប្រឹក្សារបស់ហ៊ុនសែនបច្ចុប្បន្នហ្នឹងហើយនឹងអឺអ្នកនាំពាក្យរងគណៈបកប្រជាជន បច្ចុប្បន្នហ្នឹងទៅធ្វើទីទី ប្រឹក្សាហើយស្ថិតតែជាអ្នកចំណិតខ្លួនវិញយើងវាឆ្ងល់ចេះយើងវាឆ្ងល់ចឹង ចឹងហើយបានលោកកឹមសខាចប់ហើយលោកប្រធានចប់ហើយអេវ៉ាំងអាវ៉ាំងសារោដូចខ្ញុំនិយាយចឹងដោយប្រជាពលរដ្ឋគេចោទប្រកាន់នឹងអត់ខុសទេគេចោទប្រកាន់ថាបអាលីយនឹងមិនមែនហ៊ុនសែនទាំងស្រុងទេគឺលោកប្រធានកម្មសខានឹងចូលដៃជាមួយហ៊ុនសែនបំផ្លាញបាក់ខ្លួនឯងអានឹងវាទៅអញ្ចឹងវាចូលទៅអញ្ចឹងហើយចោទគេហើយកុំចោទទោះជាប្រើអាចអាចកអាចែម អាចចំណិតអាចចំណៀងអាចជនីណាមកអីដើម្បីបំភ្លៃការពិតតាមប្រព័ន្ធសង្គមក៏ទៅអាចរួចដែរប្រជាពលរដ្ឋខ្មែរនៅតែគេយកស្បែកជើងវាយក្បាលពួកអស់លោកនឹងទេណាហ៊ុនសែនគេមិនភ្លេចយកស្បែកជើងវាយក្បាលទេប៉ុន្តែពួកអស់លោកសំដែងនឹងមិនស្រួលហ៊ុនសែនគេដោះស្បែកជើងផ្ទាត់តែមួយរៀងវាយក្បាលណាប៉ុន្តែពួកអស់លោកអ្នកសំដែងនឹងអាចនឹងបែកជើងទាំងពីរទាំងសងខាងបែកជើងផ្ទាត់ទាំងសងខាងដោះឲ្យទាំងពីរមកដៃឆ្វេងមួយដៃស្ដាំមួយផ្លាច់ផ្លាច់ផ្លាច់ផ្លាច់ អាហ្នឹងហើយដែលខ្ញុំចង់និយាយថាការរៀបចំរឿងហ្នឹងគឺហ៊ុនសែនអ្នកដឹកនាំរឿងគឺហ៊ុនម៉ាណែតអ្នកសម្ដែងក្រុមអាស៊ីណននិងក្រុមអាក្មេងប្រមាណក្បាលហ្នឹងជាមួយនឹងអ្នកនយោបាយជើងចាស់យើងម្នាក់ដែលគេចាប់យកទៅធ្វើចំណាប់ខ្មាំងគឺលោកកឹមសុខាចឹងតែទោះជាយ៉ាងនេះក្តី ស្មារតីសង្គ្រោះជាតិរបស់បងប្អូននៅក្រៅប្រទេសគឺនៅតែកឹមសខាសំរងស៊ីជាមនុស្សតែមួយមិនមែនមានន័យថាកឹមសខាឥឡូវហ្នឹងទេណាកឹមសខាពីមុនអញ្ចឹងសារយើងនៅតែប្រើពាក្យកឹមសខាសំរងស៊ីជាមនុស្សតែមួយរឿងកឹមសខាឥឡូវជារឿងផ្សេងកឹមសខាពីមុនជារឿងផ្សេងអាហ្នឹងគឺអញ្ចឹងយើងអត់ងាប់កាឡាជាមួយកឹមសខាឥឡូវទេ យើងអត់ងាប់កាឡាទេ អាហ្នឹងគឺអញ្ចឹងអញ្ចឹងមកក្បាច់នេះគេលេងគេលេងមកក្បាច់នេះ គេយល់ថាប្រហែលជា គេទាញបានផលប្រយោជន៍ច្រើនតំណងជាហ៊ុនសានក្តីណែពួកអាអ្នកសំដែងទាំងអស់នឹងក្តីវាយល់ថាមកក្បាច់នឹងប្រហែលជាវាលេងបានច្រើនប៉ុន្តែអញប្រាប់ពួកឯងចាំមើល ប្រជាពលរដ្ឋនឹងសងគុណឯងនឹងឲ្យទោសឯងណានឹងសងគុណឯងនឹងឲ្យទោសឯងជាក់ជាពំខានទេអញជឿអញទៅប្រជាពលរដ្ឋខ្មែរគាត់មិនល្ងងទេហើយកុំច្រឡំហើយកុំច្រឡំគាត់តែគាត់មិនទាន់មាត់ទេឯងប្រយ័ត្នតែគាត់មាត់ដូចអញនិយាយចឹងប្រហែលជាមាត់ពួកឯងនឹងស៊ីស្បែកជើងពួកគាត់ហើយណាស៊ីស្បែកជើងពួកគាត់ហើយ ខំប្រឹងសំដែងទៅអានឹងពាក់ព័ន្ធជាមួយនឹងអាម៉ាណែតចំណាយលុយអស់ជាច្រើន ដើម្បីជួលពួកអាសត្វសំណក់នៅក្រៅប្រទេស និងក្នុងប្រទេសសំដែងបាទសំដែង ហើយដោះដូរអំណាចអីអ្នកចំនួនថ្មីចំនួនអីអូពេញទៅវិញនេះបងប្អូនមើលឃើញលោកអឺ លោកសេងសេរីលោកសេងសេរីឥឡូវខ្ញុំមើលគាត់ទៅគាត់អឺដូចជាខំប្រឹងជួយប្រម៉ូទអារឿងអ្នកចំនួនថ្មីកឹមសុខាគាត់ជួយប្រម៉ូទអ្នកចំនួនថ្មីនៃនៃហ៊ុនសែនគាត់គាត់គាត់គាត់យកហុកថតមកធ្វើខ្ញុំខ្ញុំជាឆ្ងល់ថាចាំបាច់ចំនួនថ្មីចំនួនចាស់អីរុញអីហើយសេងសេរីហើយសេងសេរី ណាលោកអាចារ្យឲ្យលោកអាចារ្យគិតសូត្រធម៌ខ្លះទៅកុំគិតតែឡែងពីដុតខ្មោចពេកអូខេខ្ញុំថាអានឹងឥតប្រយោជន៍ទេ ចង់ឲ្យពួកយើងដាក់អីលោកកឹមសខា អីគេមានអ្នកជំនន់ថ្មីស្អីជំនន់ថ្មីជំនន់ឈ្មោះស្អីស្រុកទេសខ្លួនឯង រត់តែដោះស្រាយទាំងចាស់ទាំងក្មេងដោះស្រាយតែជាមួយហ៊ុនសែនដែលជាអាយ៉ងយួនឆ្លៀនពេលដែលមិនទាន់ដឹងបានផងឲ្យឲ្យ ក្មេងចំនួនថ្មីមកដោះស្រាយអាចស្អីពួកអាក្មេងចំនួនក្រោយដូចអាស៊ីណនដូចអីហ្នឹងសិតតែពួកអាមវែងធៀតហ្នឹងហើយទៅដោះស្រាយអីបានណាទៅដោះស្រាយអីបានហើយអានឹងចាត់ទុកថាជាមនុស្សចំនួនថ្មីស្អី និយាយចឹងដោយមើងងាយលោកកឹមសខា ពេលយកអាស៊ីណនយកអីនឹងធ្វើអ្នកជំនាន់ថ្មីហើយយកកឹមមនុស្សវិទ្យាអីធ្វើអ្នកជំនាន់ថ្មីអើបើអ្នកជំនាន់ថ្មីដើរស៊ីប្រប្រុសមានធំធំអីបើអ្នកជំនាន់ថ្មីអឺត្រាម៉ាក្នុង Facebook ឯអានឹងអូខេអានឹងចឹងហើយដល់ពេលអញ្ចឹងអ្នកជំនាន់ថ្មីស្អីទេ លោកសេងសេរីហើយខំប្រឹង បង្ហោះធ្វើស្អីចាប់អារម្មណ៍ស្អីកុំទៅចាប់អារម្មណ៍អីជឿខ្ញុំមើលមកទៅលោកសេងសេរីឲ្យកុំទៅ ជួយ ប្រម៉ូតអីខ្លាំងពេកអារឿងចឹងចឹងស្រុកទេសយើងខ្ញុំប្រាប់លោកសេងសេរីស្រុកទេសយើងត្រូវការរួមគ្នាទាំងចាស់ទាំងក្មេងដោះស្រាយណាទាំងចាស់ទាំងក្មេងដោះស្រាយខ្ញុំប្រាប់លោកសេងសេរី ក៏ដូចជាបណ្ឌិតបញ្ញវន្តមួយចំនួនទៀតដែលចង់ចេញមកជំនួសលោកសេងសេរីនាអនាគតពួកកឹមសុខបាត់លោកសេងសេរីគាត់ចេញមកបន្តិចទៀតបាត់លោក សេងសេរីចេញអាបណ្ឌិតតំណាងលោកសេងសេរីតំណាងកឹមសុខមកទៀតខ្ញុំថាលោកអើយឈប់ធ្វើទៅបងប្អូនមានតែចាំខ្ញុំនិយាយពីរឿងក្រមអាចលនាខេមរៈបុតរបស់គេនឹងដែរ តាមពិតអាក្រុមវាដដែលដដែលហ្នឹងដោយក្រុមអាស៊ីណនក្រុមអីហ្នឹងក្រុមក្រុមអ្នកទៅផឹកផឹកទឹកតែ ផឹកទឹកក្តៅទៅស៊ីបាយមួយគ្នាដែលថតរូបថតអីហ្នឹងបងប្អូនដឹងតែក្រុមហ្នឹងក្រុមអីទេក្រុមចលនាខេមរៈបុតគេហ្នឹងគាត់តែបដូរមនុស្សអ្នកធ្វើតាតាមពិតមហិច្ឆតាឆ្នាំ2015អឺ2016 2017របស់វា2018របស់វា វាមិនទាន់ផ្ដាច់ទេណាវានៅតែមានតាឥឡូវទៅនោះ ក្រមអចលនាខេមរៈបុត្រនឹងទិសដៅគោលដៅអចលនាខេមរៈបុត្រដែលរៀបចំដោយអាម៉ាណែតហើយសម្ដែងអ្នកដឹកអ្នកអ្នកអ្នកឃោសនិកអាចលនាខេមរៈបុត្រដោយអាសូនរោសរោសុវិជ័យនឹងឥឡូវនឹងវាកើតទៅនោះហើយអ្នកនៅស្រុកខ្មែរមានឈ្មោះប្រមាណអ្នកទៀតសិតតែស៊ីបាយជាមួយគ្នានោះតែស៊ីបាយជាមួយអាស៊ីណនេះនោះសិតតែពួកក្រុមចលនាខេមរៈបុត្រដែលមានឈ្មោះដែលគេធ្លាប់ផ្ញើមកឲ្យខ្ញុំនោះហើយបងប្អូនមិនស្គាល់ទេ បើខ្ញុំស្គាល់ពីព្រោះអីខ្ញុំធ្លាប់គេអូសទាញឲ្យចូលចលនានោះចលនាខេមរៈបុតមុនបង្កើតចលនា CNRM នោះណាដើម្បីបំបីកម្លាំងនោះណាបើនៅគាត់វាផ្លាស់ប្ដូរវាប្ដូរទៅពួកជ្រាមថ្មីជ្រាមឆ្កែជ្រាមឆ្មាជ្រាមជ្រូកជ្រាមទាអីចឹងស្រុកយើងឥឡូវនេះនេះអត់ត្រូវការអីអ្នកចំនួនថ្មីអីកសាងអ្នកចំនួនថ្មីអាចគោស្អីទេចំនួនថ្មីចំនួនចាស់ត្រូវតែរួមគ្នា អាឡ័យតានាំគ្នាកសាងជំនាន់ថ្មីអាយុនឹងវាចេះតែយកបោះបង់ចាស់ចោលឲ្យដាក់អ្នកជំនាន់ថ្មីមកចាស់ចាស់ពីមុនគាត់ដោះស្រាយមិនតឹងទាំងបាន ផង យើងរួមគ្នាជាមួយចាស់ចាស់នឹងជាមួយក្មេងៗដែលមានមនសិការជាតិដូចគ្នានឹងឲ្យគាត់ចាស់ចាស់ដែលអ្នកមានបទពិសោធន៍នឹងដឹកនាំយើងហើយចាំបាច់ឲ្យដាក់អ្នកចំនួនថ្មីទៅស្អីអ្នកចំនួនថ្មីមកនឹងឈួតបដ ாய் យួនយកឆាប់បានកាន់តែឆាប់បានទៀតយើងខ្លាំងរឹងមាំដោយសារចាស់ចាស់គាត់ដឹងរឿងច្រើនហើយបើដាក់អាអ្នកចំនួនថ្មីមកវាអត់សូវដឹងរឿងច្រើនវាងាយគេទិញជាងចាស់ចាស់ចំនួនមុនទៀតចឹងហើយប្រទេសកម្ពុជាសពថ្ងៃនេះណាគ្មានត្រូវការអីពួកឈាមថ្មីចំនួនថ្មីហោបកាច់យកស្អីទេត្រូវការរួមគ្នាប្រឆាំងជាមួយនឹងអាយ៉ងយួនកញ្ចេះចិន អាណាអាយ៉ងយួនកញ្ចេះចិនអាហ្នឹងឯង អាណាជាសាច់យួនកាយះចិនអាហ្នឹងឯងអាហ្នឹងអ្វីដែលខ្ញុំចង់អ្វីដែលយើងចង់និយាយណាអើរឿងយើងចង់និយាយអារឿងកសាងឈាមថ្មីមើលស្រុកអាមេរិកកាំងគេ អភិវឌ្ឍប៉ុណ្ណាណីគេមិនដែលគិត new blood គេមិនដែលគិតអីពាក្យហ្នឹងបានតែពួកអ្នកនយោបាយនិយាយទេ new blood ហ្នឹងគេចង់និយាយពីរឿងគំនិតថ្មីរបស់មនុស្សមនុស្សចាស់ប៉ុន្តែគំនិតថ្មីអាហ្នឹងឯងគេ new blood មែននូផ្លើតលេងលើកអាស៊ីណនធ្វើនូផ្លើតលើកអ្នកមិនដែលធ្វើយោបាយធ្វើអ្នកយោបាយចំនួនថ្មី ពាក្យថានូផ្លើតពាក្យថាអ្នកនយោបាយចំនួនថ្មី គឺគេចង់សម្ដៅទៅលើគោលនយោបាយថ្មី ថ្មីថ្មី ថ្មីទោះជាមនុស្សនឹងចាស់ក៏ដោយប៉ុន្តែមានកំណត់ថ្មីគោលនយោបាយថ្មីគេហៅថាអ្នកនយោបាយចំនួនថ្មី មែនទេបងប្អូនស្រាប់តែវាវាយល់ច្រឡំ វាអត់ដឹងថាអ្នកនយោបាយចំនួនថ្មីអីនឹងស្អីផងវាថាអឺចំនួនថ្មីមានន័យថាមនុស្សថ្មីហើយមនុស្សថ្មីវាថាមនុស្សចាស់ចាស់ចេញអស់ទុកឲ្យថ្មីថ្មីមកនេះវាទៅជាវាមិនចង់និយាយអញ្ចឹងទេវាថាចាស់ចាស់បានប៉ុន្តែនៅពីក្រោយហឹមហើយបងប្អូនដឹងស្រាប់ហើយខ្មែរយើងតែចាស់ចាស់នៅពីក្រោយមានអាកូនខ្លះបានធ្វើជាមេគ្រួសារម៉ែវានិយាយទៅវាលេងស្ដាប់ហ្មងវាថាម៉ែវាចាស់ហើយម៉ែឯងកុំចេះខ្ញុំចេះដឹងហើយ ខ្ញុំដឹងថាអ្វីខុសអ្វីត្រូវហើយម៉ែម៉ែប្រាប់តាកូនកូនឯងធ្វើអញ្ចឹងមិនត្រូវទេម៉ែឯងក៏ចេះឥឡូវកិច្ចការងារនឹងខ្ញុំអ្នកធ្វើទាំងអស់រួចម៉ែគាត់មានបទពិសោធន៍ដល់ពេលម៉ែឲ្យយោបល់ទៅម៉ែនៅពីក្រោយតែចាំឲ្យយោបល់កូនដល់ពេលឲ្យយោបល់ទៅអាកូនមានស្ដាប់ណាចុះអាឈាមថ្មីវាអង្គតែវាឈាមថ្មីនោះវាអង្គតែវាអ្នកថ្មីនោះវាប្រភ្លើទីបំផុតវិនិច្ឆ័យទីបំផុតវិនិច្ឆ័យឃើញទេ ហើយរឿងប្រទេសកម្ពុជាមិនមែនជារឿងខ្មែរនឹងខ្មែរទេណាវារឿងគណៈបកប្រជាជន ដែលយួនលើកបន្តុក79ដែលគេចង់ធ្វើបាបគេគេគេគេគេគេគេឲ្យជនជាតិគេមកនៅក្នុងទឹកដីយើងគេឲ្យកូនគេមកធ្វើជាតុលាការធ្វើជាមន្ត្រីរាជការរបស់យើងឥឡូវហ្នឹងអាចឈានទៅដល់ធ្វើជានាយករដ្ឋមន្ត្រីរបស់យើងនាថ្ងៃអនាគតខាងមុខទៀត រឿងអីដែលយើងត្រូវការអ្នកជំនាន់ថ្មីអញ្ចឹងយើងត្រូវការកម្លាំងតែមិនមែនត្រូវការអ្នកចំនួនថ្មីចំនួនអ្នកចាស់ទេត្រូវការចំណាំងកម្លាំងថ្មីថ្មីដើម្បីសហការជាមួយនឹងកម្លាំងចាស់ចាស់ដើម្បីដោះស្រាយបញ្ហាជាតិទាំងមូលរបស់យើងឲ្យរួចសិនបន្ទាប់មកយើងរៀបចំប្រទេសឲ្យមានច្បាប់ទម្លាប់ត្រឹមត្រូវឲ្យលុបបំបាត់ចោលនៅការប្រព្រឹត្តអំពើពុករលួយ ខ្ញុំនិយាយថាមួយមួយអាណត្តិយើងអាចរៀបបានទោះជាវាមិនបាន100%គឺកំអែលរបស់ហ៊ុនសែនត្រូវតែលៀងឲ្យខ្ទេចកំអែលដែលសល់ពីការដឹកនាំរបស់ហ៊ុនសែនកំអែលកំអែលអាក្រក់កំអែលអយុត្តិធម៌ធានាថាមួយអាណត្តិ5ឆ្នាំបើពួកយើងអ្នកចំនួនទៅមួយអាណត្តិ5ឆ្នាំ យើងនឹងកំទេចអាកំអែលពុកអាលួយជាប្រព័ន្ធ យើងនឹងនឹងនឹងលៀងសម្អាតចោលនៅអាទង្វើបពុនិយមរបស់ហ៊ុនសែនរាល់ថ្ងៃហ្នឹង យើងនឹងលៀងចោលអស់អំពើអយុត្តិធម៌និងអំពើគ្មានការងារធ្វើអំពើលួចដីអំពើប្លន់ដីកំណែតម្រង់ឯងឲ្យអស់ព្រោះបើចង់ឲ្យជាតិថ្លៃថ្នូរទៅថ្ងៃអនាគត វាតតតែកំណែកំរងពួកអាកំអែលដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិទាំងអស់ហ្នឹង បើសិនណាជាយើងមិនកែតម្រង់អានឹងទេណាគ្រាន់តែកែតម្រង់មនុស្សថ្មីគណៈបកដដែលតែមានអ្នកដឹកនាំថ្មីអត់ប្រយោជន៍ទេអត់ប្រយោជន៍ទេណាគណៈបកវាដដែលវាមានអ្នកថ្មីមកដឹកនាំ អាថ្មីមកបងប្អូនមើលអឺគឹមអ៊ីសុងបន្តមកគឹមចុងអៀលអាគឹមចុងអ៊ុននេះប្រជាពលរដ្ឋនៅកូរ៉េខាងជើង កាលពីដំបូងវាថាអាគឹមចុងអ៊ុនហ្នឹង វាក្មេងហើយវាទៅរៀននៅអឺរ៉ុបវាទៅរៀននៅអឺរ៉ុបប្រជាពលរដ្ឋវាយល់ថាប្រហែលជា អាមួយនឹងមានគំនិតដឹកនាំល្អជាងឪវាម៉ែដល់ពេលវាឡើងមកខ្លាំងជាងឪវាទៀតបងប្អូនខ្លាំងជាងជាតាវាគុំនេះអាក្រក់ខ្លាំងជាងជាតាវា ខ្លាំងជាងឪវាទៅទៀតអាគឹមជុងអ៊ុនហ្នឹងវាធ្លាប់ទៅរៀននៅនៅអឺរ៉ុបដល់ពេលវាឡើងទៅម៉ែផ្ដាច់ការមហាផ្ដាច់ការសំបីតាពូ ខ្លួនឯងក៏វាសម្លាប់សំបីតាបង ម្ដាយផ្សេងពីគ្នារបស់វាក៏វាសម្លាប់ឥឡូវបងប្អូនគិតមើលមើលវាមិនសាហាវជាងម៉ែវាឪវាហើយវារៀននៅប្រទេសប្រជាធិបតេយ្យហ្នឹងណា វារៀននៅប្រទេសប្រជាធិបតេយ្យប្រជាពលរដ្ឋណាក៏មិននឹកស្មានថាអាមួយនឹងខូខើយើងឪវាដែរដូចគ្នាអញ្ចឹងនៅក្នុងស្រុកខ្មែរដូចគ្នាអញ្ចឹងចឹងបើឲ្យអាពូជនឹងឡើងវាដដែលជាដដែលទេអាណាក៏ដូចអាណាដែរវាអាចអាក្រក់ជាងនឹងទៅទៀតវាគ្មានវាគ្មានវាកែតម្រង់អីបានទេវាគ្មានកែតម្រង់អីបានទេជឿខ្ញុំមួយម៉ាត់ បងប្អូនមានធ្លាប់ដឹងអុកញ៉ាមួយអុកញ៉ាថេងប៊ុនម៉ាឬក៏ថៃប៊ុនរងដែលធ្វើបាបថៃប៊ុនរងថេងប៊ុនម៉ាហ្នឹងជាមនុស្សតែមួយណាថៃប៊ុនម៉ាជាមនុស្សតែមួយឬក៏មិនខ្ញុំមិនសូវដឹងប៉ុន្តែគ្រាន់តែខ្ញុំដឹងប្រវត្តិអញ្ចេះថៃប៊ុនរងហ្នឹង បងប្អូនដឹងថាហេតុអីបានជាថៃបណ្ដង នឹងគាត់ឥឡូវធ្លាក់ខ្លួនស្លាប់ខ្លួន ទៅ ជាក្រហើយហើយលោកប្រធានសំរងស៊ីលោកប្រធានសំរងស៊ីគឺគាត់ដែលគេស្រឡាញ់គាត់ចាប់ផ្ដើមគឺគាត់ធ្វើក្រសួងធ្វើជារដ្ឋមន្ត្រីក្រសួងហេរញ្ញវត្ថុគឺពេលហ្នឹងពេលដែលបងប្អូននៅអាជីវករនៅផ្សារអូអាស័យឬក៏ផ្សារថ្មីឬក៏ កន្លែងណានៅផ្សារផ្សារដែលមានបញ្ហាជាមួយថេងថេងបន្រង ថៃបន្រងដែលអ្នកមានស្រុកខ្មែរក្រោយមកអាគាត់នឹងមាន អត់បានប្រមាណផងស្រាប់តែបាត់ឈឹងបាត់នឹងដោយសារអីដោយសារគេចោតប្រកាន់គាត់ពីរឿងជួញដូរអាភៀន មកប្រទេសអូស្ត្រាលីអារដ្ឋាភិបាលហ៊ុនសែននឹងតាមពិតគេបោកគេបោកថៃបំរុងនឹង ដើម្បីឲ្យដឹកតំណែងនឹងឲ្យដឹកតំណែងនឹងហើយ ថៃបំរុងអត់ដឹងថាអាតំណែងនឹងអាភៀនអត់ដឹងហើយគេចាប់បាន ហើយពួកអាអ្នកប្រើឲ្យដឹកនឹងគឺថេញមិនម៉ែ ហ្នឹងហើយហ្នឹងហើយបាទអរគុណឧត្តមឧត្តមឌួងដល់ពេលហើយគេបោកគាត់គេចង់ធ្វើស៊ីគាត់គេឲ្យគាត់នឹងដឹកតំណែងទៅអូស្ត្រាលីដល់ពេលហើយគេដឹងថា សមត្ថកិច្ចអូស្ត្រាលីនឹងចាប់ចាប់ចាប់បានអាភៀនសត្វតាភៀនហើយគេចោទថាថេងប៊ុនម៉ានឹង គឺជាអ្នករត់អាភៀនតាមពិតថេងប៊ុនម៉ាគេធ្វើស៊ីទេគាត់អត់ដឹង ស្មានតែអាតំណែងធម្មតាព្រោះតំណែងរដ្ឋទៅដល់ពេលគេចាប់អាភិននឹងអស់ពួកអានឹងចាប់ផ្ដើមទៅធ្វើស៊ីថេងមិនមកនៅស្រុកខ្មែរដកហូតយកសន្តាគារទាំងអស់ហើយក្នុងនោះក៏មានអាតូមួយដែរទៅថតទៅទៅដកយកសន្តាគារទំនើបមួយរបស់ទំនើប កូនស្រីរបស់ថេងមុនម៉ែ ទៅសុំកូនស្រីរបស់ថេងប៉ុន្មាននឹងទៅសុំពីអាហ៊ុនតូទៅដល់มันបានទាំងអីផងអាហ៊ុនតូចាប់ឃុំនៅក្នុងបន្ទប់សន្តាគារនឹងធ្វើបាបមួយអាទិត្យតម្រាំបើវាដោះលែងថាទៅសុំសន្តាគារនឹងវិញមានអីអានោះយកទៅចាប់ឃុំនៅក្នុងបន្ទប់នោះសម្រាប់ទុកវាណែអ៊ីកើរងថ្ងៃមួយអាទិត្យ ជាងបានវាដោះលែងឲ្យមកវិញអានឹងបាបកម្មណាបាបកម្មរបស់អុកញ៉ាដែលធ្វើបាបប្រជាពលរដ្ឋខ្លួនឯងហ្នឹងណាលទ្ធផលពួកអាស៊ី VP ហ្នឹងវាមិនខ្វល់តែឯងគ្នាឯងគ្នាអញទេលទ្ធផលមើលថេងមិនម៉ាថៃបណ្ដងទៅ ក្រុមហ៊ុនថៃបណ្ដងទៅ មើលទៅលទ្ធផលវាអីហ្នឹងហើយពួកអាអ្នកមានរាល់ថ្ងៃហ្នឹងលទ្ធផលពួកឯងវាមិនខុសគ្នាប្រមាណទេហើយគិតមើលទៅហើយកុំភ្លឺពេកណា អឺនៅផ្សារអូឡ িম্প ិកណាណាធ្វើពាណិជ្ជកម្មនៅផ្សារនៅពាណិជ្ជកម្មនៅផ្សារអូឡ িম্প ិកលោកប្រធានសំរងស៊ីអីវាប្រមាថបាញ់លោកប្រធានសំរងស៊ីអីសពបែបយ៉ាងប៉ុន្តែលោកប្រធានសំរងស៊ីគាត់នៅជាមួយបងប្អូនអាជីវករចឹងហើយបានបងប្អូនអាជីវករដែលចេញមកពីផ្សារអូឡ িম্প ិកមកក្រៅប្រទេសក៏ដោយនៅក្នុងប្រទេសក៏ដោយស្រឡាញ់គាត់គោរពគាត់ព្រោះពេលនោះគាត់កំពុងឲ្យលំបាកហើយបានគាត់នឹងចេញមកជួយ យល់ទេមនុស្សតកណា លំបាកហើយចេញមកជួយគេដឹងគុណរហូតជាពិសេសបងប្អូនមើលអាជីវករបងប្អូននៅផ្សារអូឡ িম্প ិកមើលមើលបងប្អូនអាជីវករនៅផ្សារអូឡ িম্প ិកអញ្ចឹងហើយបានជាខ្ញុំចង់សម្ដៅទៅលើឲ្យអាហ៊ុនម៉ាណែតនឹងបើហែងចង់បានជាបេក្ខភាពនាយករដ្ឋមន្ត្រីហើយជួយបងប្អូននាការនឹងឲ្យមានការងារធ្វើទៅគេនឹងដឹងគុណឯងហើយអត់ព្រមធ្វើ ហើយទៅស្ដាប់ពួកអាឆ្កែអាឆ្មាទាំងអស់នោះហើយស្ដាប់ពួកម៉ាក់អញពួកម៉ាក់ឯងអញឲ្យយោបល់ឯងធ្វើទៅហើយអត់ធ្វើបើឯងធ្វើសារមើលមើលឲ្យបងប្អូនទាំងអស់នោះមានការងារធ្វើនៅក្នុងណាការមើលបំពើគេដឹងគាត់ឯងសងប់ឡើយទៅបងប្អូននឹងដឹងគាត់ឯងរហូតសារមើលមើលប៉ុន្តែឯងអត់ធ្វើអញនិយាយអញ្ចឹងមិនមែនឲ្យយោបល់ឯងទេប៉ុន្តែបើអញជាឯងវិញអញធ្វើព្រឹបមកទោះជាភ្លាមភ្លាមអញមិនទទួលផលថ្ងៃក្រោយបងប្អូនទាំងអស់នឹងនឹងដឹងគុណ ទោះជា300នាក់មិនដឹងគុណទាំង300នាក់ហើយណាស់ក៏បាន200នាក់ឬក៏100នាក់មកដឹងគុណណាឬយើងមិនចង់បានគុណអីគេទេបើតែគ្រាន់ថាគ្រាន់ថាឲ្យតែយើងធ្វើឲ្យតែយើងធ្វើដើម្បីឲ្យគាត់មានសេចក្តីថាយើងយើងជឿអត់ប៉ុន្តែបើវាអត់ធ្វើអានឹងឆ្កាយទៅគ្នាអានឹងវាធ្វើអីទៅមុខដូចម៉ែយើងទេអានឹងបាទវាទៅជឿអាឆ្កែអាឆ្មាណានោះអានឹងវាទៅជឿទៅឲ្យវាធ្វើតាមនោះទៅអានឹងអាកូនលេដឹកណែត អាហ្នឹងខ្ញុំបញ្ជាក់ប៉ុណ្ណឹងបន្ថែមបន្ថែមប៉ុណ្ណឹង ពីរឿងពួកអុកញ៉ាពួកអ្នកមានទាំងឡាយមេត្តាពិចារណាឲ្យបានវែងឆ្ងាយមែនតែនហ៊ុនសែនមិនទាន់ដល់ពេលគេធ្វើស៊ីទេគេធ្វើស៊ីគេធ្វើស៊ីហើយមិនថាឯងគ្នាឯងគ្នាអញទេ វាធ្វើស៊ីអាទាំងអស់ហ្នឹងជឿខ្ញុំម៉ាត់ទៅជឿខ្ញុំម៉ាត់ទៅបងប្អូនបងប្អូនអុកញ៉ាបងប្អូនអ្នកមានអ្នកមានទាំងអស់នៅក្នុងភ្នំពេញហ្នឹងប្រយ័ត្នប្រយែងមែនតែន ជាបំណងល្អនៃក្រមការងារទូទាត់មនសិការនេះថ្ងៃអនាគតបងប្អូនប្រយ័ត្នប្រយែងមែនតែនមានឱកាសមកនៅក្រៅប្រទេសនៅក្រៅប្រទេសទៅណាទុកឲ្យតែខំសវណ្ណទុកឲ្យអាផែងវណ្ណៈអីវានៅ ក្នុងនោះទៅហ្នឹងហើយហើយចាំយើងទូទាត់លាត់សោជាមួយវានៅពេលក្រោយចោះម៉ានៅ ពេលក្រោយចោះទុកឲ្យវាខ្លាំងចោះឲ្យវាក្អេងក្អាងសិនចោះម៉ាឲ្យវាក្អេងក្អាងសិនចោះ មិនស្រួលនឹងបាយយើងទូទាត់លាត់សោយមួយវា ផងតែប្រហែលហ្នឹងអាម៉ាណែតហ្នឹងធ្វើស៊ីពួកវាឲ្យតែបានផលប្រយោជន៍ឲ្យពួកអានេះគ្មានគ្មានគេទុកឲ្យនៅទេព្រោះពួកអាហ្នឹងដឹងរឿងខូចច្រើនអឺដឹងរឿងខូចច្រើនគេមានគេទុកឲ្យនៅទេជឿខ្ញុំអាម៉ាត់ណាអាហ្នឹងគឺប៉ុណ្ណឹងអ្វីដែលខ្ញុំចង់ចូលរួមសម្រាប់នៅថ្ងៃនេះគឺប៉ុណ្ណឹងចង់បង្ហាញពីការជឿចាប់ខ្លះខ្លះជាមួយនឹងបងប្អូននៅ Naga អឺជាមួយនឹង អឺរឿងដតីដតីទៀតដែលខ្ញុំចង់ឲ្យបងប្អូននឹងជួយពិចារណាទាំងអស់គ្នា ពីរឿងហ្នឹងហើយរឿងដែល សំខាន់មួយទៀតណារឿងដែលសំខាន់មួយទៀតណាបងប្អូនរឿងដែលសំខាន់មួយទៀតខ្លីទេ ចននៃព្រះអាទិត្យរឿងសម្បូរពេជ្ររឿងណែណែហ៊ុនម៉ាណែតនិងហ៊ុនម៉ាណីបងប្អូនណាមានរឿងចម្លែកមួយដែលគេផ្ដល់ព័ត៌មានឲ្យខ្ញុំដឹងពិតមិនពិតទេណាចាំបងប្អូនតាមដានទាំងអស់គ្នាណាគេផ្ដល់ខ្ញុំគេថាអាម៉ាណែតដែលរឿងកន្លងមកដែលកូនហ៊ុនសែនពីរអ្នកច្បាំងគ្នាពីរឿង ទំលាយអាចកំបាំងគ្នាទៅវិញទៅមកហ្នឹងគឺរឿងកូនយួននិងកូនយួនតដើមតំណែងគ្នាធ្វើនាយករដ្ឋមន្ត្រីជំនួសហ៊ុនសែនអានឹងរឿងពិតណារឿងពិតដែលគេទម្លាយមកប៉ុន្តែពិតយ៉ាងណាយ៉ាងណីចាំបងប្អូនតាមដានតទៅទៀតរឿងចេះប៊ុនរនីគាត់គាំទ្រហ៊ុនម៉ាណី ហ៊ុនសែនគាត់ពេញចិត្តហ៊ុនម៉ាណែតប៉ុន្តែអាទាំងពីរហ្នឹងតំណងកូនយួនទាំងពីរអាម៉ាណែតគេឲ្យព័ត៌មានថាអាម៉ាណែតតំណងជាកូនលេដកធូគេថាកូនមេតបអតីតដែលគ្រប់គ្រងប្រទេសកម្ពុជា ហើយពេលដែលលេដកធូឈឺចិត្តងាប់ទៅហ្នឹងពេលដែលលេដកធូហ្នឹងទៅស្រុកយួនវិញគឺលេដកធូហ្នឹងមិនមែនជាប្រពន្ធទេ ប៊ុនរនីគឺជាស្រីស្នេហ៍របស់លេដឹកថោហើយហ៊ុនម៉ាណែតនឹងជាកូនជាមួយលេដឹកថោដែលកើតពេលដែលគាត់វាយចូលកម្ពុជានឹងកើតតែកូននឹងទៅដល់ពេលលេដឹកថោគេត្រូវគាត់ជាមេតបគេឲ្យដកតបទៅវិញដកអីដើម្បីការទូតនឹងដើម្បីបញ្ជាក់ថានេះនឹងគឺឲ្យហ៊ុនសែនលែងប្រពន្ធដើមយកស្រីស្នេហ៍របស់លេដឹកថោនឹងគឺប៊ុនដានីនឹងហើយសន្យាឲ្យហ៊ុនសែនចិញ្ចឹមកូនហើយជាធ្នូជាមួយនឹងការលើកបន្តឲ្យធ្វើជានាយករដ្ឋមន្ត្រី។ ជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសកម្ពុជាហើយជួយជំរុញហ៊ុនសែនហើយឲ្យហ៊ុនសែនជួយចិញ្ចឹមកូនគេផងក្រោយមកទៀតក្រោយមកប្រហែលឆ្នាំក្រោយមកព្រោះពួកមជ្ឈិមបករបស់បកកុម្មុយនីសយួនហ្នឹងណា វាមានពីរក្រុមដែរមិនមែនមានតែមួយក្រុមទេមានពីរក្រុមមានពីរក្រុមដូចគ្នាអញ្ចឹងពួកក្រុមខ្វៀនសិនហ្វុកក្រុមខ្វៀនសិនហ្វុក ដែលជាប្រធានាធិបតីបច្ចុប្បន្នហ្នឹងគេត្រូវការឲ្យកូនគេមកគ្រប់គ្រងកម្ពុជាដែរអាឡេដុកថូវាចង់ឲ្យកូនវា គ្រប់គ្រងប្រទេសកម្ពុជា ខ្វៀងស៊ុនហ្វុកវាត្រូវការឲ្យកូនវា គ្រប់គ្រងប្រទេសកម្ពុជាអញ្ចឹងតំណងជាខ្វៀងស៊ុនហ្វុកនឹងឲ្យកូនវាអានឹងគេប្រាប់គេថាកូនមួយទៀតកូនពៅហ៊ុនសែននឹងជាកូនខ្វៀងស៊ុនហ្វុក គេលោកសាប់ប្រាប់ចឹងណាគេលោកសាប់ប្រាប់ចឹងហើយខ្ញុំក៏អត់តន់ជឿដែរជាកូនខ្វៀងស៊ុនហ្វុកហើយខ្ញុំថាខ្ញុំអត់ជឿហ៊ុនម៉ាណីយ៉ាងច្រើនអាយុ30ជាងឯងកូនខ្វៀងស៊ុនហ្វុកអីគេថាកូនខ្វៀងស៊ុនហ្វុកពីព្រោះពួកអាយួនបកមជ្ឈិមបករបស់យួនហ្នឹងវាមានពីរប្រភេទវាមានពីរក្រុមដូចគ្នាហើយក្រុមហ្នឹងវាចង់ឲ្យ ឲ្យកូនវាត្រួតត្រាប្រទេសកម្ពុជាទាំងអស់ដើម្បីពង្រឹងអំណាចរបស់វានៅក្នុងបកផងនៅក្នុងមជ្ឈិមបកយួនផងនៅក្នុងប្រទេសយួនផងវាពង្រឹងបកវាដែរវាពង្រឹងក្រុមវាអញ្ចឹងក្រុមម៉ាឡេរដ្ឋោដាក់ហ៊ុនម៉ាណែតមកមុនហើយដាក់ប៊ុនរ៉ានីមកមុនប៉ុន្តែប្រហែលជាប៊ុនរ៉ានីនឹងចិញ្ចឹមអាកូនហ៊ុនម៉ាណែតនឹង ទៅដូចមើលទៅអាកូននឹងវាអត់សូវពេញចិត្តដែរអញ្ចឹងគាត់ក៏ជួយចិញ្ចឹម ឃឿងស៊ុនហ្វុកឃឿងស៊ុនហ្វុកនឹងតំណងជាបងប្អូនប៊ុនរ៉ានីហ៊ុនសែនទេបងប្អូនសាច់ប្រមាណនេះខ្ញុំមិនដឹងទេបងប្អូន គ្នាតំណងគេខ្សឹបប្រាប់មកអញ្ចឹងតំណងជាបងប្អូនគ្នាអញ្ចឹងសុំទោសបងបានទេចេះបាទដល់ហើយទៅអាមយៈចុងក្រោយឆ្នាំ2019ឆ្នាំ2019ឃើញវាវាយគ្នានេះឃើញវាបច្ចេញសារបែកធ្លាយអាម៉ាណែតជាមួយជ័យវឌ្ឍនា ហើយអាមនីជាមួយនឹងខំជជក់ខំជាមួយស្រីស្នេហ៍នេះសិតតែបងប្អូនវាអ្នកអ្នកច្បាំងគ្នាធម្មតាបើអ្នកណាយករូបថតអាមនីទៅប្រហោះខំគ្នាបើកគ្នាអញ្ចឹងពួកនឹងអត់ដែលនៅយូរទេហើយបើសិនណាជាអ្នកណាដែលយករឿងអាស្រូវរបស់អាម៉ាណែតរឿងសម្រាប់ជេវត្តរាពួកនឹងអត់យូរទេប៉ុន្តែដល់ពេលលទ្ធផលចុងក្រោយរឿងទាំងអស់នោះវាស្ងាត់ទៅដោយគ្មានដោយគ្មានអ្វីទាំងអស់ហេតុអីហ៎ ដោយសារតែរឿងហ្នឹងបងប្អូនគេហ្នឹងវាឆ្លោះគ្នាដូច្នេះហើយបានជាគ្មានអ្នកបង្កើតការញុះញង់អ្នកញុះញង់គឺបងប្អូនវាហ្នឹងវារកឃើញបងប្អូនវាទាំងពីរអ្នកហ្នឹងច្បាំងគ្នាច្បាំងប្រាជ្ញាគ្នានោះបាទច្បាំងប្រាជ្ញាគ្នាដើម្បីតំណែងតំណាងឲ្យតំណាងហ៊ុនសែនអញ្ចឹងប៊ុនរ៉ានីទៅដល់ថ្ងៃមុនហ្នឹងប៊ុនរ៉ានីទៅស្រុកយួនមកវិញហ្នឹងឃ្វៀងស៊ុនហ្វុកមកហ្នឹងគឺមកសម្រួលជាមួយអាម៉ានីនឹងឯង មកស៊ីបាយនៅផ្ទះហ្នឹងគឺតំណងមកសម្រួលអាមនីនឹងឯងតំណងបញ្ហាផ្ទៃក្នុងអីយ៉ាងម៉េចយ៉ាងម៉ាយើងអត់ដឹងទេណាបាក់គេណាប៉ុន្តែគេថាខ្វៀងស៊ុនហ្វុកមកហ្នឹងសិតតែជាស្ថិតនៅក្នុងគម្រោងហើយគេគេនិយាយថាគេប្រាប់ថារឿងសំខាន់នៅត្រង់ប៉ុណ្ណេះរឿងសំខាន់អាម៉ាណែតតំណាងឲ្យបកកុម្មុយនីសភាគ1អាម៉ានី តំណាងឲ្យបកកុម្មុយនីសភាគ1ទៀតបកកុម្មុយនីសយួនភាគ1ទៀតហើយគេថាអាម៉ាណែតជាកូន លេដឹកធោប្រហែល90%គេថាប្រហែលជាកូនលេដឹកធោចំណែកឯអាមនី គឺជាកូនឬក៏ជាក្មួយហ្វៀងស៊ិនហ្វុកជាកូនយូនដែរតែបុណ្យនេះយកមកចិញ្ចឹមចឹងហើយបានជាពូជហ៊ុនសែនទាំងអស់អត់មានអាណាតពេកទេអត់មានអាណាតពេកដូចជាហ៊ុនសែនហ៊ុនណេងហ៊ុនសែន 3នាក់ហ្នឹងគាត់ប្រប្រហ្នឹងអត់មានណាតពេកទេហ៊ុននាងតាហ៊ុននាងក៏អត់តពេកដែរប៉ុន្តែយើងមើលហេតុអីបានណាមនីតពេកអាហ្នឹងវាតមានពូជវាណាមានពូជវាបានវាទៅរួចអញ្ចឹងយើងឃើញរូបថតមកស្លឹកដែលថតចាប់ដៃជាមួយខ្វៀងស៊ុនហ្វុកហ្នឹង ទាំងមុខទាំងមាត់ទាំងច្រមុះបងប្អូនទូតពិនិត្យមើលឃើញរូបថតអាមនីហ្នឹងចាប់ដៃជាមួយហ្វៀងស៊ុនហ្វុកហ្នឹងបងប្អូនមើលទាំងក្បាលមិនមែនត្រឹមក្បាលដូចគ្នាយើងថាបងប្អូនទេមែនទេ បងប្អូនមើលចំមោះបងប្អូនមើលបបោមាត់បងប្អូនមើលអីហ្នឹងគឺថាគ្រាន់តែសាច់មួយចាស់មួយក្មេងណាគឺដូចគ្នាចឹងហើយបានតែរឿងហ្នឹងឥឡូវហ្នឹងវាកំពុងតែស្ថិតនៅក្នុងការសង្ស័យចឹងពីអ្នកបងប្អូនហ្នឹងមិនដឹងថាតើសម្រាប់ចិត្តយ៉ាងណាហើយទេឥឡូវបាទឬក៏ខ្វៀងស៊ុនហ្វុកមកសមូលអីយ៉ាងណាយ៉ាងណីយើងអត់តដឹងទេចឹងទុកឲ្យបងប្អូនគេកាប់ចាក់គ្នាចោះចាំមើលមើលថាតើ អាយួនតំណាងឲ្យខ្វៀងស៊ិនហ្វុក និងយួនតំណាងឲ្យក្រុមលេដកថូតើនរណាបានធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសខ្មែរអានឹងពួកអាអ្នកគ្រប់គ្រងគណៈបកប្រជាជនវាកំពុងតែសង្ឃឹមអញ្ចឹងប៉ុន្តែពួកយើងឯងជាជនសង្ស័យទាំងពីរនាក់បងប្អូនអញអត់ត្រូវការពួកឯងទេអញអត់ចង់បានពួកឯងទេឯងត្រូវតែពិនិត្យ DNA ដើម្បីបញ្ជាក់មហាជនចប់អរគុណបងប្អូនជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នា បាទសូមជម្រាបលា ហើយតាមដានទាំងអស់គ្នាតទៅទៀតបាទបងប្អូននឹងឃើញការពិតនៅថ្ងៃខាងមុខបាទអរគុណ